ប៉ុន្តែជាទីរីករាយរបស់កូនចៅបានប្ររពនៅក្នុងពិធីហ្នឹងទៀតប៉ុន្តែអាហ្នឹងតើកូនចៅគិតគូរចឹងទៅចំពោះខ្លួនគាត់ដែលភាកច្រើនគាត់គាត់អៀនអៀនហើយចង់ហ៊ាន ធ្វើអីទៅខួបអាពាហ៍ពិពាហ៍អីចឹងអីណា ប៉ុន្តែដល់តែកូនចៅធ្វើគឺចូលទៅនៅក្នុងការគោរពការស្រឡាញ់ការដឹកគុណចឹងទៅវិញល្អចឹងកូនណាកូនប្រុសស្រីហ្នឹងឯងចឹងពិធីបុណ្យនេះក៏ជាពិធីរីករាយចឹងដើម្បីជាការលើកចំកើងលើកតម្លៃប្រពៃណីជាតិណាខ្មែរយើងផងដែរ ប៉ុណ្ណារឿងអាពាហ៍ពិពាហ៍បានល្អត្រឹមត្រូវហើយនឹងឋិតថេរគង់វងនៅជាមួយគ្នា ក្នុងសម័យពុទ្ធកាលអ្នកកលៈបៃតាអ្នកកលៈមេត្តានឹងចឹងចឹងក៏ណា តាំងពីរៀបអពាហ៍ពិពាហ៍មក បានទូលព្រះរាមាវិភាកថាខ្ញុំព្រះអង្គនឹងមិនដែលមានការបែកបែកចិត្តអីទេចឹងមិនចាំបាច់និយាយការដែលក្បត់គ្នាដោយកាយអីទេសំបីតែចិត្តគិតនឹងកំដែលមានផងហើយប្រាថ្នាឲ្យជួបគ្នាទៀតចឹង ជួបគ្នាដល់ព្រះនិព្វាននឹងប្រាថ្នាចំពោះពភៈនៃព្រះដែលមានពភៈទៀតផងណាអ្នកទលៈមេត្តាអ្នកទលៈបៃតាទៅនៅតាចិនវង្សៈហើយបានព្រះដ៏មានពភាព្រះអង្គទ្រង់សម្ដែងអំពីធัវ4យ៉ាង សមសទ្ធា សមសីលាសមចាគាសមបញ្ញា នឹងឯងមានសទ្ធាសិលចាគៈនិងបញ្ញា កាលណាបើមានធัว4ប្រការនឹងឯងស្មើគ្នាសមៈហ្នឹងប្រែទៅស្មើណានឹងបានជួបគ្នារហូត ដល់ព្រះនិព្វានប៉ុន្តែនឹងក្នុងអង្គុត្រនិកាយចតុកនិបាតកណ្ណាស់ហ្នឹងគឺសមៈសទ្ធាសោតហ្នឹងហើយ អ្នកទាំងពីរហ្នឹងជាព្រះសោតាបានទេមិននៅ ជាបថុជជនទេហើយធ្លាប់ជាមេត្តាបិតាធ្លាប់ជាញាតដូចថាអ៊ំប្រុសស្រីឬក៏ពូមីងអីរបស់ព្រះ បរមពោធិសត្វនឹងច្រើន ជាតិណាស់មកហើយផងក្រំតែឃើញព្រះអង្គនឹងនឹកថាជាកូនដូចថា កូនបែកទៅណាយូរឆ្នាំចឹងទៅវាសំនឹងគាត់ចាស់ផងទៅគាត់ភ្លេចចឹងទៅវានឹកឃើញដោយថាឧបនិស្ស័យពីអតីតជាតិមកគាត់នឹកឃើញថាជាកូនគាត់ជាតិនឹងចឹងទៅនឹងឯងចឹងហើយព្រះអង្គប្រទានពធទេសនាទោះជាចាស់ជារាអីក៏ពិតប៉ុន្តែឧបនិស្ស័យមានមកចឹង ជាមួយនឹងព្រះអង្គនឹងស្ដាប់ធัวដែលព្រះអង្គជ្រាបឧបនិស្ស័យទៅក៏បានសម្រេចសោតាបត្តផលទាំងពីរនាក់ទៅនឹងឯងចឹងគឺខ្ញុំកណារំលឹកបន្តិចអំពីខួបអនុសាវរីយ៍អពាពិពាហ្នឹងក៏អរិយសាវកអរិយសាវិកាទាំងពីរហ្នឹង ឯកតិកៈផងចឹងកំពូលលើបាសកបាសិកាទាំងពីរហ្នឹងហ្នឹងឯងផ្នែកខាងស្និទ្ធស្នាលនឹងព្រះដ៏មានពភាកទៅណាវិប្រធ្លាប់ឧបនិស្ស័យជាប់ ជាញាតនឹងព្រះអង្គមកនិតស្នាលហៅព្រះអង្គតែកូនកូនចឹងប៉ុណ្ណានឹងឯងព្រះអង្គក៏ទ្រង់បហប្រតិអនុគ្រោះ ប៉ុន្តែដល់អ្នកទាំងពីរហ្នឹងចឹងណាប្រហាប់រតីព្រះអង្គក្រៃលែងណាស់វិជាសត្វន់ទៅដើម្បីសត្វលោកបានរួចផុតចាក់ទុកដោយអំណាចនៃប្រហាប់រតីករុណារបស់ព្រះអង្គគុណាហ្នឹងឯងហើយនៅក្នុងសេចក្តីនេះ ក៏យើងមិនចេះតែបានទៅតាមបំណងទេយើងថាចង់បានដោយលោកជ័យលោកតាប៉ុន្តែធ្វើម៉េចចិត្តបានតាមចង់យើងប្រឹងប្រែងទៅក៏វាមិនបានវាតាកតងនឹងបច្ច័យច្រើនក៏ណានឹងឯងវាមិនមែននៅលើតែយើងតាំងចិត្តតែប្រប៉ុណ្្នឹងទៅនោះទេ ជួនកាលវាអាចបែកបាក់គ្នាដោយការបាត់បង់ជីវិតទៅក៏មាននឹងឯងជួនកាលក៏បែកបាក់ទាំងដែលនៅរស់ទៅក៏មានមិនអាចយើងចេះតែប្រាថ្នាបានទេហើយការដែលយើងបានជួបគ្នានឹងវាទៅតាមឧបនិស្ស័យដែលធ្លាប់ធ្វើ ល្អធ្វើបន់អីជាមួយគ្នាមកប៉ុន្តែវាមានពេលវេលាវាមិនអាចថាបានជួបគ្នាយូរអង្វែងទៅនឹងឯងដល់ទៅពេលអស់បន់អស់វាសនាទៅក៏ត្រូវបែកគ្នាទៅនឹងឯងអានឹងអ្វីអ្វីសិតតែមានបច្ច័យត្រឹមត្រូវចឹងនឹងឯងពុទ្ធបរិស័ទយើង យល់ដល់បច្ច័យទៅគឺសិក្សាចូលទៅដល់ការពិតហើយគណាហ្នឹងឯងអញ្ចឹងទោះជាថាយើងមិនអាចនឹងមានសទ្ធាមានសិលមានចាគៈមានបញ្ញាឲ្យស្មើគ្នាជាមួយនឹងអ្នកណាក៏យើង សមសធា សមសីលាសមចាគាសមបញ្ញា ជាមួយនឹងខ្លួនយើងចឹងទៅយកតួធัวនឹងជាជាកល្យាណមិត្តនឹងឯងរួមជីវិតវត្តសង្សារជាមួយគ្នានឹងធัวនឹងចឹងទៅវិញទៅប៉ុន្តែជាគុណធម៌ដែលដែលល្អចឹងប៉ុន្តែហ្នឹងហើយ អំភ្លីប្រដាប់ទទួលសំឡេងហ្នឹងនៅឆ្ងាយរៀងដូចដាច់ដាច់ទៅណាហ្នឹងហើយមើលសម្រួលលើកមកឲ្យចិត្តអីតិចបានណារៀងដូចដាច់ចឹងប៉ុណ្ណាអាមួយទៀតនោះវាអត់លឺហ្មងមិនហ្នឹងបានលឺទៅបានកាន់ទាំងពីរប៉ុណ្ណាហ្នឹងហើយចឹងគឺនៅក្នុង ពិធីបន់នេះព្រឹកទៅនៅព្រឹកថ្ងៃសៅរ៍ហ្នឹងកណា600ហើយចេះក្នុងឆ្នាំវោអត្តស័កពុទ្ធករាជ2560កណាហ្នឹងហើយកម្មវិធីម៉ោងព្រឹកហ្នឹងប្រសងក៏និមន្តទទួលចង្ហាន់ទាំងហើយរហូតចូលមកចន្លោះ កម្មវិធីចង្ហាន់ហ្នឹងក៏មានពធព្រឹកហ្នឹងហើយបានសង្កតាតេកណាទានហ្នឹងព្រឹកបន្តទៅទៀតហើយបនចាំកណាខ្ញុំកណាបានផ្សាយបង្គំគុណចាស់សូមសេចក្តីអនុញ្ញាតបីបានចូលរួមក្នុងពិធីបន់ហ្នឹងណាជាធម្មទានណាហើយនឹងគោរព ពោះលោកបាសកយានជ្រិននិងបាសិកាជឺយាវព្រមទាំងកូនចៅទាំងកូនណាហ្នឹងហើយកូនក៏ចាស់ចាស់ហើយហ្នឹងហើយក្នុងជនមេអាយុហ្នឹងតែកូនបងអាយុប្រហែល70ហើយណា ណា70ហើយព្រោះអាពេលពីពេល72កូន70ហើយហ្នឹងហើយហើយកៅ94 93ហ្នឹងឯងប្អូនឪពុកម្ដាយខ្ញុំកណាតិចតួចទេណាឪពុកខ្ញុំម្ដាឆ្នាំរោងម្ដាយឆ្នាំវក់ណា ចឹងប៉ុន្តែគាត់អនិច្ចកម្មទៅយូរហើយដែលម្ដាយហ្នឹងតាំងពីខ្ញុំម្ដានៅអាយុ16ឆ្នាំហ្នឹងហើយឪពុកខ្ញុំម្ដាបានអាយុ25ឆ្នាំហ្នឹងហើយអញ្ចឹងគឺគាត់អនិច្ចកម្មទៅ យូរហើយនឹងឯង30ឆ្នាំហើយឪពុកនឹងហើយម្ដាយនឹងតាំងពីសម័យលោកពោតហ្នឹងណានេះក៏ជាចំណុចមួយដែលរំលឹកថាយើងមានឪពុកម្ដាយជាព្រះអរហន្តរបស់យើងដើម្បីយើងនៅបានធ្វើបុណ្យជាមួយនេះក៏មិនមែនយើងចេះតែចង់បានបានទៅនោះទេព្រោះណា នឹងឯងចង់ថាឲ្យគាត់នៅរួមរស់ជាមួយយូរអង្វែងទៅចឹងអត់បានមើលមើលមានមានអីចេះតែចង់បានចង់បានចឹងបានថាជាប៉ុនរបស់កូនដែលបានលោកឪពុកអ្នកម្ដាយមានជនមានអាយុជីវិតនៅរស់ហើយមើលមើលបើបាន ចូលកម្មភ្នោះអីដោយប្រគុណចាស់គឺថាឆាប់ឆាប់ចេះ ដឹងគុណឪពុកម្ដាយលឿនតែហ្មងចឹងបើចូលមកក្នុង ក្នុងពភ្នោះសិក្សាអវាទរបស់ពុទ្ធហ្នឹងគឺថាឆាប់ឆាប់ដឹងគុណមេត្តាបិតាហើយដឹងនឹង ដឹងក្រៃលែងទៅទៀតត្រង់ដែលថាបានគុណមេត្តាបិតាចិញ្ចឹមបីបាច់មើលថែរក្សាហើយអរគុណបនទៀត ដែលបានឲ្យកើតមកជា មនុស្សហើយឲ្យបានជួបនឹងព្រះពុទ្ធសាសនាបានប្រព្រឹត្តព្រះមច្ឆរិយធម៌នេះដែលឃើញថាជាគុណតម្លៃដ៏ក្រៃលែងជាងមនុស្សជាងទេវតា ទេវតាប្រអិនប្រព្រំក៏មិនអាចបួសបាន ដល់ទៅគុណចាស់អាចមកជួបនឹងប្រភ្នោះនេះបានអអគុណណាស់ អរគុណបនអរគុណមេដាបិតាអរគុណអ្នកណាអ្នកណាសូម្បីតែមានឧបការៈតិចច្រើន អីហ្នឹង នឹករលឹកឃើញអរគុណណាស់ដោយសារថា បានមកជួបនឹងព្រះមច្ចរិយធัวដ៏ប្រសើរហ្នឹងឃើញតម្លៃនៃ ព្រះមច្ចរិយធัวតម្លៃក្នុង ភ្នោះដែលត្រួតត្រងពុទ្ធសាសនាចឹងគឺថាអរគុណក្រៃលែងណាស់កណា ហ្នឹងឯងអរគុណក្រៃលែងណាស់ហើយដល់ចឹងមើលមើលដោយកូនកូនដែលបងគេចឹងបើបានដឹងគុណមេដាបិតាពីក្មេងមកតែហៅថាអាយុ20ទៅចុះនៅឡើងបាន50ឆ្នាំបានធ្វើបន់ជាមួយមេដាបិតានឹងឯងរហូតមកដល់ពេលនេះ ចឹងយើងជាភ្ញៀវណាជាពុទ្ធបរិស័ទយើងទាំងអស់គ្នាហ្នឹងក៏ត្រេកអរបន់ជាមួយកូនប្រុសស្រី កណាត្រេកអរចំពោះបន់ដែលកូនប្រុសស្រីហ្នឹងបានបំរើមេត្តាបិតាបានគោរពដឹងគុណ ជាព្រះអរហន្តអាហុណាយាចបតតានាំងទៀតមេដាបិតានឹងជាព្រះអរហន្តរបស់កូនប្រុសស្រី ជា ប្រព្រំ ជាបុព្វទេវាហើយនឹងបុព្វាចាកណានឹងឯងហើយយើងក៏មិនភ្លេចមាននៅគុណគឺសេចក្តីល្អនឹងឯងដែលសន្សំអប់រំក្នុងចិត្តសន្តាននឹង ព្រោះយើងដឹងថាគុណមេត្តាបិតាហ្នឹងដែលអាចឲ្យជីវិតយើងឲ្យសេចក្តីសុខសេចក្តីប្រសើរមកចំពោះយើងនឹងឯងយើងបានមកជាកូនរបស់គាត់ហ្នឹងគឺបានពិចារណាទៅឃើញគុណរបស់គាត់នឹងធំធេងណាយើងយើងឲ្យយល់ទៅដល់តួគុណគឺសេចក្តីល្អនៅក្នុងមេត្តាបិតានោះហ្នឹងឯង បានយើងឃើញថា គុណគឺសេចក្តីល្អហ្នឹងយើងគួរតែស្រូបគួរតែសមាទានគួរតែកម្មយកមកទុកដាក់ក្នុងខ្លួន គឺចិត្តសន្តានរបស់យើងហ្នឹងដើម្បីឲ្យ ឲ្យគុណគឺសេចក្តីល្អនឹងឯងគង់វង ថិតថេរក្នុងជីវិតរបស់យើងនឹងជាឧបនិស្ស័យតទៅព្រោះយើងស្រឡាញ់គុណហ្នឹងណាស្រឡាញ់មេត្តាបិតាតេតួងនឹងគុណទាំងគុណគឺសេចក្តីល្អណានឹងឯងគុណជាបរមត្តធម៌មេត្តាបិតាជាបញ្ញត្តិកណាតួគុណជាបរមត្តគឺសេចក្តីល្អ មេត្តាករុណាមុទិតាឧបេក្ខាអមិសទានអភិយទានធម្មទានទាំងអស់នេះដោយការសង្គ្រោះនេះនឹងជាបរមត្តទៅទាំងតួគុណហ្នឹងណាហើយយើងមើលឲ្យឃើញគុណហ្នឹងដែលគួរឲ្យយើងគោរពបូជាយើងយើងពេញចិត្តណាចំពោះតួគុណហ្នឹងអញ្ចឹងយើងអរតនីទទួលយកមកទុកដាក់ក្នុងចិត្តសន្តានរបស់យើងឲ្យឲ្យក្នុងចិត្តរបស់យើងហ្នឹង មាន នៅគុណនឹងឯងនឹងឯងទោះជាមេដាបិតាដល់ពេលគាត់ចែកឋានចាក់លោកចោលយើងទៅក៏គុណគឺសេចក្តីល្អហ្នឹងគឺមិនមិនបាត់ទៅជាមួយគាត់ទេគុណហ្នឹងយើងបានទទួលយកមកដើម្បីគ្រប់គ្រងជាមលុបនៃចិត្តរបស់យើងនឹងឯងយើងផ្សព្វផ្សាយគុណនឹងឲ្យទលំទលាយដល់កូនដល់ចៅយើងតទៅទៀតរហូតដល់ទៅអបបញ្ញា មិនចំពោះទៅកូនចៅក្រុមគ្រួសារទេឲ្យតលំតលាយទូទៅទៀតគុណគឺសេចក្តីល្អហ្នឹងទៀតព្រមវិហារធัวហ្នឹងផ្សព្វផ្សាយទៅជាអបមញ្ញា អបមញ្ញា គឺបានសេចក្តីថាប្រមាណមិនបាននឹងឯងទៅជាអបមាណៈហ្នឹងគឺសំដៅយកអារម្មណ៍អារម្មណ៍ដែលដែលយើងត្រូវមេត្តាជាមួយហ្នឹងណាទូទៅទាំងអស់ ទៅកម្មទិសបោអាគ្នេយ៍តៈសិននិរដីបះចំពាយប់ឧត្តរអិសាន ខាងក្រោមខាងលើអីទាំង10ទិសហ្នឹងគឺមេត្តាចិត្តនឹងឯងផ្សព្វផ្សាយទៅ ប្រមាណមិនបាននៅសពសត្វទាំងអស់ហ្នឹងនឹងហៅថាអបមញ្ញាមេត្តាក៏អញ្ចឹងករុណាក៏អញ្ចឹងមុទិតាបេខាក៏អញ្ចឹងគុណធម៌នឹងឯងដែលរក្សាចិត្តឲ្យយើងបាននៅសេចក្តីសុខ ពុទ្ធបរិស័ទបងប្អូនកូនចៅត្រូវសិក្សាអំពីសេចក្តីសុខក្នុង ជីវិតរបស់យើងទាំងប៉ុន្តែត្រូវសិក្សាសេចក្តីសុខក្នុងជីវិតរបស់យើងកុំឲ្យថាមិនបានជាខ្ញុំរស់នៅលំបាកនឹងស្វែងរកសេចក្តីសុខម្លេះចិត្តតែលំបាកចិត្តតែតានតឹងចិត្តតែចង្អៀតចង្អល់អីទៅចឹងនឹងឯងចឹង ហ្នឹងឯងអាហ្នឹងបើយើងសួរជីវិតរបស់យើងជីវិតហ្នឹងនឹងនឹងឆ្លើយប្រាប់យើងណានឹងថាមកអំពីយើងហ្នឹងមិនចេះរស់នៅ ជាមួយនឹងរបស់ងាយងាយរបស់ធម្មតានឹងឯងយើងវាចិត្តតែតឹងតែងត្រូវការប្រាថ្នាអ្វីអ្វីនឹងវារੂឲ្យបណិតរੂទៅតាមការពេញចិត្ត ធ្លាប់សពធ្លាប់សំណុកធ្លាប់ស្រួលអីចឹងទៅទាំងធ្លាប់ប្រសើរធ្លាប់ក្រាន់បើអីអីចឹងទៅវាជាប់ទៅរឿងវាជាប់នឹងអាហ្នឹងតាំងពីក្មេងតូចមកនឹងឯងវាចូលចិត្តសំណុកសុខស្រួលតិចតួចតិចតួចហ្នឹងបឋជជនមិនចាំបាច់ភាពសំណុកណាភាពសំណុកសុខស្រួលអីធំដុំអីទៅប្រមាណទេ គាត់ណាតិចតួចតិចតួចតាមដែលធ្លាប់មានមកនឹងឯងគឺជាប់ជំពាក់អាជាប់ចឹងទៅគឺថាហួងហែងហួងហែងហើយអ្វីអ្វីដែលហួងហែងហ្នឹងវាអត់ទៀងទេវាអត់ទៀងណាហេសន្តិនិច្ចាបរិកហាគេនេះវាអត់ទៀងទាត់ទេរបស់ដែលយើងហួងហែងរបស់ដែលយើងស្រឡាញ់ពេញចិត្តហ្នឹងគណៈ ហ្នឹងឯងវាអត់ទៀងទាត់ទេចឹងកូនណាហ្នឹងឯងបោះអ្វីដែលយើងធួងហែងហ្នឹងដល់ទៅអញ្ចឹងយើងដឹងខ្លួនថាលំបាកណាដឹងខ្លួនថាលំបាកលំបាកហ្នឹងមកពីយើងវាចេះតែតឹងតែងទៀមទាណាតឹងតែងទៀមទាត្រូវការប្រាថ្នាចង់បាន នៅអ្វីអ្វីដែលយើងធ្លាប់ណាយើងអត់អប់រំចិត្តអត់សម្រួលចិត្តរបស់យើងទាំងនឹងឯងហើយអាការអប់រំចិត្តសម្រួលចិត្តរបស់យើងនឹងតើតែយើងវឹកហាត់ជាមួយគ្នានឹងអវាទទានុសាសនីជាមួយនឹងប្រពុទ្ធដីកាហើយវាមិនងាយអាកន្លែងហ្នឹងវាងាយថាយើងបានកើតមកជួបនឹងពុទ្ធសាសនា ហើយបានជួបនឹងពុទ្ធសាសនាហើយវាមិនងាយមានឧបនិស្ស័យនឹងបានចេះស្ដាប់ពធនឹងទៅទៀតវាមានរឿងមិនងាយនឹងវាច្រើនណាស់តាំងពីមិនងាយបានកើតមកជាមនុស្សបានកើតមកជាមនុស្សហើយវាមិនងាយមានការចម្រើនទៅដោយសតិសម្បជញ្ញៈចេះស្រឡាញ់ធัวរបស់សព្វរោះចេះស្រឡាញ់ធัวល្អចេះខ្សែបគប់ជាមួយគ្នានឹងសព្វរោះ ខ្សែគប់ជាមួយបណ្ឌិតអីអីហ្នឹងវាសិតតែមិនងាយមិនងាយមិនងាយច្រើនមកចឹងក៏ណារហូតដល់ទៅថាស្ដាប់ធัวមិនពីរោះគេមិនយល់មិនចូលចិត្តអីអីចឹងទៅវាមិនងាយមកដល់ថ្នាក់ដែលថាចូលចិត្តស្ដាប់ប្រធัวវាវាមិនងាយមកដល់អាកន្លែងហ្នឹងចឹងហើយមិនមែនថាតលតែចាស់អីទេដែលចូលចិត្តស្ដាប់ពធហ្នឹងចឹង ដែលឧបនិស្ស័យមានមកនៅណាក្មេងក្មេងណាក្មេងក្មេងមុំមុំកដាលកដាលអីហ្នឹងចឹងទៅគឺថា លេងលេងចេះស្ដាប់វៃវៃផ្សេងផ្សេងព្រោះវាមានស្មារតីមួយថាវាវាអត់ប្រយោជន៍ប្រយោជន៍នៅត្រង់ណា នៅត្រង់ការសន្សំសេចក្តីសុខស្ងប់ក្នុងចិត្ត នៅត្រង់ការកំចាត់បងលោភៈទោសៈមោហៈក្នុងចិត្តសន្តានអានឹងបានជាប្រយោជន៍ហើយយកបើវាអត់ប្រយោជន៍ទេចឹងទៅវានឿយណាយទៅបានតែថាទៀមសិលភាវនាស្ដាប់ធัวអីអីហ្នឹងគឺថាចូលចិត្តតែហ្មងអាហ្នឹងវាមានអញ្ចឹងទៀតអាហ្នឹងអញ្ចឹងបានជាមានគុណម្ចាស់រហូតដល់ទៅចូលកាន់ភ្នោះបួសជាបព្វជិតហ្នឹង នឹងឯងទាំងនៅបឋមវ័យអីអីចឹងទៅហើយដល់ទៅអ្នកអត់បានចូលកម្មភ្នោះទេក៏ជាឧបាសកឧបាសិកានៅក្នុងការបំពេញសេចក្តីល្អហ្នឹងគឺស្រឡាញ់គុណសេចស្រឡាញ់សេចក្តីល្អសម្រាប់ជីវិតហ្នឹងចឹងទៅនឹងឯងចឹងតលតែចេះស្រឡាញ់គុណស្រឡាញ់សេចក្តីល្អចាប់ផ្ដើមដូចថាកូនប្រុសស្រីនឹករលឹក ដឹងគុណមេត្តាបិតាចឹងហ្នឹង នឹងឯងដល់អញ្ចឹងទៅបានសម្លឹងមើលទៅឃើញគុណនឹងគុណនឹងល្អណាស់ដែលឲ្យជីវិតយើងដែលដែលឲ្យភាពកក់ក្ដៅឲ្យចំណេះដឹងឲ្យការរស់ឲ្យសេចក្តីសុខចឹងគឺថាគុណនឹងយើងអាចអរតនីយកមកឲ្យដោះដាលក្នុងជីវិតរបស់យើងទៅបានអានឹងកាលណាបើយើងចេះស្រឡាញ់គុណគឺសេចក្តីល្អហ្នឹងកណា ចឹងនៅ ក្នុងសេចក្តីនេះ ពុទ្ធបរិស័ទយើង ដើម្បីដោះស្រាយបញ្ហាត្រង់ដែលថាមិនបាន ជីវិតយើងនឹងវាចិត្តទៅជួបសេចក្តីទុក្ខលំបាកថាមកអំពី យើងអត់រៀនរស់ជាមួយគ្នានឹងការពិតនៃជីវិតហ្នឹងហ្នឹងឯងយើងអត់ចេះរស់នៅ ជាមួយនឹងរបស់ធម្មតាធម្មតាងាយងាយស្រួលស្រួលហ្នឹងយើងវាតម្រើសខ្លួន នឹងឯងវាធ្លាប់តែសំណប់ធ្លាប់តែសក់ធ្លាប់តែស្រួលចឹងទៅហើយទុកលំបាកអីបន្តិចបន្តួចហ្នឹងយើងខ្មែរយើងហៅរំអួយហ្នឹងឯងរំអែរំអួយគឺថាទទួលសេចក្តីទុកលំបាកអីបន្តិចបន្តួចហ្នឹងមិនបានទេវាធ្លាប់តែថា មានមានដូចឪពុកម្ដាយតម្រើសអីចឹងទៅក៏ថាបានចឹងទៅវាធ្លាប់តែសំណប់ធ្លាប់តែសក់ធ្លាប់តែស្រួលដូចកូនតូចតូចតែម៉ែឪតម្រើសទៅចឹងទៅគឺមានភាពងែកងក់អីចឹងទៅនឹងឯងធ្លាប់ស្រួលធ្លាប់ បានអីតាមចិត្តអីអីអញ្ចឹងអានឹងលើកឧទាហរណ៍ក្មេងៗដើម្បីឲ្យយើងមនុស្សធំហ្នឹងបានមកពិចារណាផងមិនមែនតែក្មេងទេយើងមនុស្សធំមនុស្សចាស់ហើយហ្នឹងក៏រំអួយដែរហើយដែលខ្ញុំណាប្រើពាក្យរំអួយហ្នឹងគឺចង់បញ្ជាក់ថា តាមពិតយើងបានកើតមកជាមនុស្ស ក៏ប៉ុណ្ណេះហើយទុកលំបាកអីបណ្ណាបណ្ណាគួរតែយើងអត់ទ្រាំទទួលយកដោយបញ្ញាពីព្រោះសេចក្តីទុកក្នុងវត្តសង្សារណា បើយើងមិនឆាប់ធ្វើឲ្យអស់ភពជាតិកំណើតទេសេចក្តីទុកមិនមែនមាន ត្រឹមតែយើងដែលកើតជាមនុស្សប៉ុណ្ណេះទេតិចតួចណាស់ដែលយើងនៅជាមនុស្សប៉ុណ្ណេះបើប្រៀបទៅ ជាមួយ នឹងទុកក្នុងវត្តសង្សារទុកក្នុងអបាយភូមិចឹងបានថាគ្រាន់តែទុកបន្តិចបន្តួចយើងកុំ តម្រួនកុំរំអួយហ្នឹងគឺប្រឹងប្រែងធ្វើយ៉ាងម៉េចដើម្បីយើងស្ថិតនៅ ក្នុងទានសិលភាវនាការអប់រំចិត្តសិក្សាការពិតក្នុង ជីវិតណាទទួលយកការពិតហ្នឹងដោយបញ្ញាឲ្យបានអានឹងបានវាទៅជាមានភាពចាស់ចាស់ទុំដោយបញ្ញាដោយសទ្ធាសិលសតៈចាគៈបញ្ញាហ្នឹង អានឹងវាមានភាពចាស់ទុំទៅតាមនឹងបើមិនចឹងទេនៅតែក្មេងអញ្ចឹងណានៅតែក្មេងអញ្ចឹងនៅតែជាប់ជំពាក់ជាមួយនឹងអារបស់ដែលធ្លាប់មានធ្លាប់បានធ្លាប់សំណុកធ្លាប់សឹកធ្លាប់ស្រួលគឺអត់យល់ពីបញ្ហា ជីវិតជីវិត គឺស្ថិត នៅក្នុងលោកធម៌ណាមិនអាចចិត្តតែផ្កប់ចិត្តអីយើងបានទេយើងចិត្តតែទៀមទាអីយើងនឹងជាស្អី កើតមកក្នុងលោកនឹងមានអានុភាពស្អីដែលចេះតែទៀមទានឹងមើលមើលមកជាម្ចាស់ពិភពលោក អីម្ចាស់ជីវិតអីវាវាអត់មានទេប៉ុន្តែមកពីយើងអត់ស្គាល់ខ្លួនឯងអត់ដឹងអញ្ចឹងទៅវាចេះតែធ្វើដូចជាថាខ្លួនឯងនឹងជាម្ចាស់លើលោកនឹងអញ្ចឹងចង់បានអីទៀមទាអីបាននឹងមិនបាន ទេ មួម៉ៅក្តៅក្រហាយខឹងក្រោត ស្អប់គេស្អប់ឯងឆ្លោះប្រកែកតោះតេងអីចឹងទៅនឹងឯងចឹងហើយខ្ញុំកណារំលឹកដូចជានៅក្នុងផតតិលិសោតព្រះអង្គគង់នៅនាវត្តចេតពុនព្រះអង្គបាន បញ្ញត្តិសិក្ខាបទវិកាលភោជនៈសិក្ខាបទហ្នឹងគឺចាប់ ពីដើមវសានឹងទៅតែម្ដងព្រះអង្គទ្រង់ត្រាស់ថាឲ្យភិក្ខុទាំងឡាយនឹងបរិភោគតែមកពេលព្រឹកថ្ងៃត្រង់នឹងកុំកុំឲ្យឆាន់កុំឲ្យបរិភោគនៅចង្ហាន់ឆាន់ហ្នឹងណាក្នុងពេលថ្ងៃវេលាវិកាលហ្នឹងហ្នឹងឯងហើយ ព្រះផតតេលីហ្នឹងគឺអត់អត់ព្រមតាមព្រះអង្គទេខ្ញុំព្រះអង្គធ្លាប់បបភោគថ្ងៃផងយប់ផងអញ្ចឹងគឺអត់ព្រមតាមព្រះអង្គហើយអត់មកជួបពុភៈរបស់ព្រះអង្គឡើង3ខែប៉ុណ្ណាហ្នឹងឯងរៃសាលោកធ្លាប់កើតជាក្អែកក្នុងជាតិបន្តហ្នឹងណាហើយក្អែកហ្នឹងវាមានធម្មតា គឺថាឆាប់ឃ្លានសัพท์ក្អែកហ្នឹងគឺថាមាន ប្រដីឆាប់ឃ្លានអញ្ចឹងដល់អញ្ចឹងទៅចិត្តតែបរិភោគបរិភោគរហូតដល់ទៅថា ចេះលួចចេះឆក់ចេះដណ្ដើមអីអញ្ចឹងទៅធម្មតាក្អែកហ្នឹងហើយវាជាប់មកតែវាជាប់ឧបនិស្ស័យអាធ្លាប់បរិភោគច្រើនដងហ្នឹងទៅ ដល់ទៅព្រះអង្គបញ្ញត្តិវិកាលភោជនៈសិក្ខាបទហ្នឹងគឺថាអត់ព្រមទទួលហ្មងអាហ្នឹងមួយរឿង ហើយនៅក្នុងកីដាគិរីសោតហ្នឹងក្នុងបៃដកលេខ23ទាំងក្នុងភិក្ខុវៈដូចគ្នាផតទេលិសោតក៏នៅក្នុងភិក្ខុវៈនឹងឯងបៃដក23ហ្នឹងវគ្គទី2ប្រទី1កហបតិវគ្គទី2ភិក្ខុវៈវគ្គទី1និយាយពីកហបតីវគ្គទី2និយាយពីភិក្ខុណា10ប្រសូត10ប្រសូតហ្នឹង ហើយនៅក្នុងកីដាគរិសោតនេះអានឹងប្រសោតទី10ហើយនៅក្នុងភិក្ខុវៈហ្នឹងព្រះអង្គស្ដេចយាងទៅក្នុងការសីជនបទហើយក៏ព្រះអង្គទ្រង់ត្រាស់ឲ្យភិក្ខុទាំងឡាយកុំឲ្យឆាន់ពេលយប់ហ្នឹងព្រះអង្គទ្រង់សរសើរអានិសង្ឃក្នុងការដែលឆាន់ ក្នុងកាលណាក្នុងពេលវេលាចឹងទៅហ្នឹងឯងក្នុងផតតេលីព្រះអង្គត្រាស់ថាកំឲ្យឆាន់ក្នុងវេលាវិកាលពេលថ្ងៃក្នុងកេដាគរិសោតហ្នឹងកំឲ្យឆាន់ពេលយប់ហ្នឹងឯងចឹងទៅហើយភិក្ខុទាំងឡាយហ្នឹងក៏សិតទៅតាមព្រះរាមាប្រភាណាជាភិក្ខុដែល ព្រះធម៌ព្រះវិន័យព្រះសាស្តានឹងទូលមាន ព្រានបដៅទៅបានដោយងាយដោយគិតថាព្រះបរមសាស្តាព្រះអង្គទ្រង់ជ្រាប នៅប្រយោជន៍ក្នុងសិក្ខាបទហ្នឹងហើយយើងទាំងឡាយអត់ដឹង យើងក៏បីប្រតិបត្តិតាមព្រះដ៏មានពភាដើម្បីព្រះអង្គណែនាំឲ្យបានរួចផុតចាកទុក្ខហើយព្រះអង្គក៏ទ្រង់ស្ដេចយាងទៅ រហូតដល់ទៅនិគមមួយឈ្មោះកេដាគិរីហ្នឹងនឹងឯងក្នុងដែនកាសីនឹងឯងចឹងហើយនៅក្នុងកេដាគិរីនិគមហ្នឹងមានភិក្ខុ2អង្គនៅក្នុងចំណោមឆាប់ពកិយៈភិក្ខុភិក្ខុមានគ្នា6 អង្គហ្នឹងណាប៉ុន្តែមាន2អង្គហ្នឹងនៅនឹងកេដាគិរីហ្នឹងមួយពនាមអសជីមួយទៀតពនាមបណបសុកៈដល់ពីរអង្គហ្នឹងដល់ពេលភិក្ខុសង្ឃហ្នឹងបាននាំដំណឹងដែលព្រះអង្គទ្រង់បញ្ញត្តិវិកាលភោជនៈសិក្ខាបទគឺហាមឆាន់ភោជន ក្នុងវេលាថ្ងៃក្នុងវេលាយប់នឹងអញ្ចឹងទៅគឺថាអត់ព្រមអត់ព្រមតាមបណ្ណាគឺពួកយើងធ្លាប់តែឆាំមួយថ្ងៃ3ពេលព្រឹកថ្ងៃងាចអីចឹងអត់ព្រមបណ្ណានឹងឯងបានព្រះដ៏មានពភាព្រះអង្គទ្រង់ត្រាស់ឲ្យទីខោនឹងទៅហៅមក ដឹងដឹងថាព្រះអង្គយាងទៅហើយហ្នឹងចឹងអត់បានមកទទួលព្រះអង្គទៀតណាណាសំបីគ្រាន់តែទទួលព្រះអង្គហ្នឹងណាគឺអត់បានប្រព្រឹត្តនៅការទទួលនឹងទៀតហ្នឹងឯងហើយធ្ងន់ធ្ងរមែនទែនអត់អត់ព្រមតាមព្រះពុទ្ធរិកាដែលព្រះអង្គទ្រង់សម្ដែងធัวបញ្ញត្តិសិក្ខាបទដោយសัพពយុត្តិញាមនេះអត់ព្រមទាំង ហ្នឹងធ្ងន់ធ្ងរមែនទែនដែលព្រះអង្គត្រាស់សាកសួរបញ្ជាក់ទៅថាខ្ញុំព្រះអង្គនឹងចឹងមែនគឺថាមិនមិនព្រមឈប់ឆាន់មួយថ្ងៃ3ពេលនឹងទេចឹងទៅបានព្រះអង្គទ្រង់ចាប់ផ្ដើមសម្ដែងពធអំពីវេទនាអង្គសម្ដែងសុខវេទនាទុក្ខវេទនាអទុក្ខមសុខវេទនានឹងឯងព្រះអង្គចែកទៅជា វេទនា3ដែលអាស្រ័យនឹងកាមគុណហៅថាគេហសិតៈសុខគេហសិតៈទុក្ខគេហសិតៈអទុក្ខមៈសុខនឹងគឺវេទនាទាំង3ហ្នឹងវេទនាណាមួយក៏ដោយ គឺរមែងញ៉ាំងនៅ អកុសលធัวឲ្យចម្រើនឡើងកុសលធัวសាបសូន្យទៅ ហើយព្រះអង្គទ្រង់ប្រកាសសម្ដែងថាមិនមែនទៅថាគាត់មិនដឹងមិនជ្រាបទេថាគាត់ដឹងជ្រាបចាក់ធ្លុះនៅសេចក្តីនឹងបានជាតថាគតពោលឲ្យអ្នកទាំងឡាយនឹងលះបង់នៅវេទនានឹងវេទនាទោះជាសុខវេទនាគឺសោមនស្សអាស្រ័យនឹងបញ្ញកាមគុណនឹងឬក៏គេហសិតតោមនស្សតោមនស្សដែលអាស្រ័យនឹងកាមគុណនឹង ហ្នឹងឯងតោមនោះអាស្រ័យនឹងកាមគុណហ្នឹងគឺថាមិនបាន នៅ របស់ដែលជាទីត្រេកអរជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹងណាមិនបានទៅក៏តោមនោះហើយមួយទៀតបាត់បង់នៅរបស់ជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹងហ្នឹងឯងហើយក៏តោមនោះហ្នឹងហៅគេហសិតតោមនោះហើយអតុកមៈសុកហ្នឹងក៏អញ្ចឹង ចឹងគឺថាវេទនាទាំង3ហ្នឹងដែលតាកតួងទៅនឹងកាមគុណហ្នឹងព្រះអង្គទ្រង់សម្ដែង ជាវេទនាដែលដែលគួរលះបង់ប៉ុន្តែព្រះអង្គសម្ដែងវេទនាទាំង3នឹងឯងអាស្រ័យនឹងនេខមៈណាសោមនស្សអាស្រ័យនឹងនេខមៈទាំងប៉ុន្តែប្រសិជ្ជានៅកាមគុណព្រឹកទៅក្នុងទានសិលភាវនាព្រមចរិយធัวទៅ ឈានសមាបត្តិរហូតដល់ទៅវិបស្សនាសម្រាប់មគ្គផលទៅអានឹងគឺសោមនស្សក្តីទោះជាតោមនស្សក៏ដោយតែតោមនស្សអាស្រ័យនឹងនេកខមៈគឺតោមនស្សត្រង់នេះថា ប្រាថ្នាព្រះអរហន្តទៅ មិនតាន់បានសម្រេចចឹងទៅណាអានឹងគឺតោមនស្សនឹងជាអកុសលមែនប៉ុន្តែគួរសែប ប៉ុន្តែគួរសែបព្រោះញ៉ាំងកុសលធម៌ឲ្យចម្រើនចឹងដោយការប្រឹងប្រែង ក្នុងសិលសមាធិបញ្ញានឹងឯងហើយធ្វើអកុសលធម៌នឹងឲ្យសាបសូន្យទៅកុសលធម៌ចម្រើនឡើងវេទនាទាំង3នឹងសិតតែអញ្ចឹងឲ្យតែអាស្រ័យនឹងនេកខមៈសិតតែញ៉ាំងកុសលធម៌ឲ្យចម្រើនឡើងអកុសលធម៌សាបសូន្យទៅ ហើយនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាឲ្យតាំងនៅក្នុងវេទនាហ្នឹងគណាតាំងនៅក្នុងវេទនាហ្នឹងព្រឹត្តទៅដើម្បីការសម្រេចនៅព្រះអរហន្តនឹងឯងដោយអំណាចនៃនៃខមៈសុខនៃកមៈទុក្ខក៏ដោយនៃកមៈអទុក្ខមៈសុខនឹងក៏ដោយវាថាសោមនស្សតោមនស្សពពេខានឹងជានៃខមៈសិតវេទនី គឺការសោយអារម្មណ៍ហ្នឹងអាស្រ័យនឹងនេកខមៈនឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងពីរឿងការដែលផត់ទាលិភិក្ខុប្តីហើយនឹងវិខពីរអង្គនៅនឹងកេដាគរិនិគមនេះគឺអសិជិវិខហើយនឹងបណបសកៈនេះនឹងគឺដែលមិនព្រមមិនព្រមតាមសិក្ខាបទមិនព្រមតាមអវាទរបស់ព្រះអង្គនេះ គឺជារឿងជ្រុកងប់នៅក្នុងការដែលឆាន់ហ្នឹងការដែលបរិភោគហ្នឹងគឺมันអាចនឹងទទួលអវាទរបស់ព្រះអង្គបានពីព្រោះអីពីព្រោះអាហ្នឹងដូចជារំលឹក ពីខាងដើមហ្នឹងដែលយើង ដែលថាធ្លាប់សំណុកធ្លាប់សក់ធ្លាប់ស្រួលធ្លាប់ការលើកតម្កើងចឹងទៅធ្លាប់តែ អ្វីអ្វីបានដូចចិត្តទៅ អានឹងឯងវាវាជារឿងទំលាប់ អាក្រក់នឹងឯងអានឹងវារឿងក្មេងក្មេង វាចិត្តតែមានអញ្ចឹងមកហើយប៉ុន្តែដល់តែយើងបានជួបពធัวគឺយើងកែប្រែអាទម្លាប់ហ្នឹងកុំឲ្យដូចនៅតែក្មេងទៀតគឺត្រូវឲ្យចាស់ចាស់បញ្ញាទៀតហ្នឹងឯងចាស់ការសិក្សាចាស់ការយល់ដឹង យើងកុំចេះតែទៅតាមចំណង់ព្រោះតាមពិតចំណង់ហ្នឹងមិនមែនខ្លួនយើងទេចឹងវាជាកិលេសហើយវាជាហេតុនៃសេចក្តីទុក្ខក្នុងវដ្តសង្សារតើយើងសិក្សាទៅបានយល់ចឹងហើយដរាបណាយើងនៅចិត្តតែចង់គឺកិច្ចមិនរួចពីទុក្ខទោមនស្សទេតើតែយើងវឹកខាត់អប់រំបញ្ញានឹងឲ្យស្គាល់សភាព ការនៃជីវិតរហូតដល់ទៅថា យើងសុខចិត្តក្នុងជីវិតយើង រាល់ថ្ងៃមួយថ្ងៃមួយថ្ងៃហ្នឹងឲ្យតែបាននៅរស់ប៉ុណ្ណឹងហើយមានឱកាសប្រព្រឹត្តព្រះមច្ឆរិយធម៌មានឱកាសដើម្បី បំពេញសេចក្តីល្អក្នុងចិត្តបាននេះអរគុណប៉ុណ្ណៃទាំងអរគុណអ្នកមានគុណទាំងអស់នឹងគឺការដែលយើង ដឹងគុណអញ្ចឹងវាជាសេចក្តីសុខក្នុងជីវិតរបស់យើងព្រោះយើងចេះល្មួមចេះគ្រប់គ្រាន់ជាមួយនឹងរបស់ដែលយើងមានហ្នឹងយើងអត់ទៀមទាអ្វីដទៃទៅច្រើនទេប៉ុន្តែយើងយើងអរគុណដល់បនដែលបានឲ្យយើងបានកើតមកជាមនុស្សហើយបាននៅរស់ដល់សពថ្ងៃយើងអរគុណមេត្តាបិតានឹងយើងមានជីវិតបាននៅរស់បងប្អូនកូនចៅ ត្រូវការសេចក្តីសុខទាំងអស់គ្នាមនុស្សទេវតាសពសត្វសត្វតែប្រាថ្នាសេចក្តីសុខយើងក៏បី មាន ខ្លួនយើង ជាគ្រឿងប្រៀបធៀបឧបឧបមាទាំងគេថាអត្តាណੰឧបមាំងកាត់ថ្វានេះគឺថាមានខ្លួនឯងជាឧបមានេះគឺយើងត្រូវការសេចក្តីសុខ យ៉ាងម៉េចយ៉ាងម៉េចអ្នកដតីក៏ត្រូវការសេចក្តីសុខមិនបានជាត្រូវការដីសុខថាមកពីមានសេចក្តីទុកគ្របសង្កត់ហូតដល់តែចូលកាន់ភ្នោះបួសជាបព្វជិតអីអីហ្នឹងគឺមកពីសេចក្តីទុកគ្របសង្កត់ទាំងឯងបានជាចូលកាន់ភ្នោះដើម្បីថាឲ្យបានរួចផុតចាកទុកហ្នឹងអញ្ចឹងបានមួយរឿងគឺយើងកុំបៀតបៀនអ្នកដតីយើងមានខ្លួនយើងជាគ្រឿងប្រៀបធៀប យើងតាំងចិត្តឲ្យអ្នកដតីបានសេចក្តីសុខវិញ ជីវិតរបស់យើងវាមានប្រយោជន៍វាមានតម្លៃវាមានអានុភាពដែលអាចថាឲ្យអ្នកដតីបានសេចក្តីសុខដោយសារណាអានឹងវាទៅជាវត្ថុស័ក្តិសិទ្ធិណាពួកគ្រប់គ្នាដល់តែមែនទេទៅតល់ច្រកទៅបន់តើទាំងបន់សុំសុំឲ្យបានសុខហ្នឹងណា ហើយបើយើង អាចចេះឲ្យសេចក្តីសុខដល់អ្នករតីវាទៅជាវត្ថុស័ក្តិសិទ្ធិដូចមេដាបេដាដែលឲ្យសេចក្តីសុខកូនអញ្ចឹងទៅជាពោជានិយបុគ្គលបុគ្គលដែលដែល ជាទីគោរពបូជារបស់កូនប្រុសស្រី ទៅជាវត្ថុដ៏ស័ក្តិសិទ្ធិរបស់កូនដែលដែលបានឲ្យកូននឹងឯងសម្រេចនៅសេចក្តីសុខបាននេះមនុស្សយើងយើងពង្រីកអានុភាពនឹងណា ធ្វើអីនិយាយអីគិតអីឲ្យអ្នកណាណណីអីទាំងអស់មិនចំពោះតែបុគ្គលដែល ជាញាតឬថាដែលចិត្តដិតនិតស្នាលអីទៅទេទូទៅទាំងអស់គឺថាសូមបីតែបុគ្គលណាដែលស្អប់យើងតាំងយើងជាសត្រូវអីក៏ដោយយើងអប់រំមេត្តាចិត្តផ្សព្វផ្សាយឲ្យគ្រប់គ្នាបានសេចក្តីសុខ ពីព្រោះគ្រប់គ្នាបើអត់មានលោភៈទោសៈមោហៈទេគ្មាននរណាធ្វើអីខុសទេបើអត់លោភៈទោសៈមោហៈទេអត់មាននរណាធ្វើអីអាក្រក់ទេហើយយើងកុំភ្លេចចំណុចហ្នឹងទាំងដែលយើងមិនភ្លេច យើងចិត្តតែរលឹកទៅចាំទៅ យើងអត់មានដាក់ទោសកំហុសនឹងទៅលើនរណាទេពីព្រោះរាគៈទោសៈមោហៈនេះវាជាទោសរបស់វត្តដាក់ អត់មាននរណាធ្វើឲ្យខ្លួនឯងទេ យើងគិតអញ្ចឹងច្រើនគិតរឿយរឿយគិតថាបើអត់មានលោភៈទោសៈមោហៈទេស្មើនឹងព្រះអរហន្តទៅហើយមិនត្រឹមតែយើងមិននិន្ទាខ្នន់ខ្នាញ់មើងងាយមើលថោកអីទេ ថែម ទាំងយើងគោរពជ្រះថ្លាទៅទៀតដូច្នេះវាជារឿងរបស់ រាគៈទោសៈមោហៈប៉ុន្តែចំណុចហ្នឹងតើយើងអប់រំបញ្ញាបើមិនអញ្ចឹងទេវានៅប្រកាន់ថា រាគៈទោសៈមោហៈរបស់អ្នកនឹងវានៅជាប់កន្លែងហ្នឹងទាំង មិនមិនចេះតែអញ្ចឹងទេណានឹងឯងមិនដូចគំនិតតែយើងចេះតែគិតថាខ្ញុំដឹងហើយថាមកពីកិលេសប៉ុន្តែកិលេសនៅនឹងក៏ខ្លាំងម្លេះច្រើនម្លេះអីមេះអីអញ្ចឹងអានឹងយើងគិតធម្មតាទេអានឹងធម្មតាអ្នកណាក៏គិត ទៅតាមនឹងដែរប៉ុន្តែការដែលយើង ចេះគិតល្អនៅក្នុងព្រះសាសនាដែលយើងសិក្សាពីព្រះអង្គគឺយើងគិតទៅដល់ដែលថាលោភៈទោសៈមោហៈនេះណាអត់មានអ្នកណា ធ្វើឲ្យខ្លួនឯងទេ វាជារបស់វត្តដាក់ទេតានឹងឯងដែលនាំឲ្យប្រព្រឹត្តនៅ បាបកម្មអកុសលកម្មនឹងដែលយើងគិតយល់ចឹងទៅយើងក៏មានខ្លួនយើង ជាគ្រឿងប្រៀបធៀបដែលវាមានរាគៈទុសៈមោហៈដែរហ្នឹងមានយើងធ្វើឲ្យខ្លួនឯងឯណា នឹងឯងគ្រប់គ្នាវាចិត្តតែមកចាប់ប្រកាន់ទទួលយកមកធ្វើជាខ្លួនឯងនិងរបស់ខ្លួនអញ្ចឹងទៅបានវាចិត្តតែយ៉ាប់ហ្នឹងចិត្តតែលំបាកហ្នឹងអញ្ចឹងយើងចិត្តតែវឹកហាត់អប់រំសម្លឹងមើលការពិតក្នុងជីវិតរបស់យើងហើយឃើញអ្វីអ្វីគេមានម្ចាស់របស់គេ វាមានជារាជាម្ចាស់ជាធាជាម្ចាស់មរណៈការព្រាត់ប្រាសអនិច្ចំទុក្ខំអនត្តាយ៉ាងកេញយសមុទយៈធម្មំសព្វន្តាំងនិរោធធម្មន្តិអ្វីណាដែលមានការកើតឡើងជាធម្មតាអ្វីនោះមានការវិនិច្ឆ័យទៅជាធម្មតាមានការវិនិច្ឆ័យទៅជាម្ចាស់យ៉ាងទុក្ខំតាំងនិរោធំអ្វីណាដែលមិនទៀងជាទុក្ខអ្វីនោះឯងដែលរលត់នឹងអញ្ចឹងយើងឃើញរបស់ក្នុងលោកនឹងយ៉ាងត្រឹមត្រូវជាសច្ចធម៌ទាំង ហើយសច្ចធัวការដែលចាក់ធ្លុះនេះ ដល់ទៅថ្នាក់ព្រះអរហន្តណាព្រះអង្គទ្រង់ត្រាស់សម្ដែងថា មិនមែនសម្រាប់ព្រះអរហន្តតែម្ដង ចាប់ផ្ដើមពីដំបូងអញ្ចឹងទៅទេអានឹងក្នុងកីដាគរិសោតអញ្ចឹងបន្ទាប់ពីព្រះអង្គទ្រង់ប្រកាសសម្ដែង ព្រះអរិយបុគ្គល7ពួកព្រះអរិយបុគ្គលមាន7ពួក គឺព្រះអរហន្តពីរពូឧបតោភគវិមុតតបុគ្គលហើយនិងបញ្ញាវិមុតតបុគ្គលអានឹងគឺតកតួងនឹងការសម្រេចរូបឈាន អរូបឈានហ្នឹងនឹងព្រះអង្គត្រាស់ថា អត់មានកិច្ចអីដែលត្រូវធ្វើ ទៅដោយសេចក្តីមិន ប្រមាទនឹងទៀតទេពីព្រោះកិច្ចដែលធ្វើដោយសេចក្តីមិនប្រមាទនឹងធ្វើរួចសពគ្រប់អស់ហើយភិក្ខុជា ព្រះអរហន្តាខេណាស្របនឹងអស់អាសវៈកិលេសហើយមិន កបីមិនគួរមានសេចក្តី ប្រមាទអីតទៅទៀតទេក៏ប៉ុន្តែនៅ ព្រះសេកបុគ្គល5ពួកមានកាយសក្ខីបុគ្គលទិដ្ឋិបត្តបុគ្គលសទ្ធាវិមុតតបុគ្គលធម្មានុសារីបុគ្គលសទ្ធានុសារីបុគ្គលនេះព្រះអង្គទ្រង់ប្រកាសសម្ដែងថា កបីធ្វើកិច្ចដោយសេចក្តីមិនប្រមាទពីព្រោះកាលណាបើប្រព្រឹត្តទៅដើម្បីសេចក្តីសង្រួមដើម្បីស្គាល់ប្រមាណក្នុងភោជន ព្រឹកទៅ នៅក្នុងការដែលខ្សែបគប់នៅកល្យាណមិត្តបប្រតិបត្តិទៅ ទីបំផុតក៏សម្រេចជាព្រះអរហន្តអស់អាសវៈកិលេសចឹងទៅ បានជាតថាគតពោលថា ជាបុគ្គលដែលត្រូវធ្វើកិច្ចដោយសេចក្តីមិន ប្រមាទព្រោះត្រូវ បាន សម្រេចព្រះអរហន្តរួចផុតចាកទុកនឹងនឹងឯងចឹងចឹងគឺព្រះអង្គទ្រង់រំលឹក នៅ ក្នុងរឿងដែលថា មិនបានឆាន់នៅក្នុងវេលាថ្ងៃវេលាយប់ដែល ជាវេលាវិកាលនឹងមិនបាននេះអានឹងវាវាតម្រួនណា វារំអួយណាត្រឹមតែដូចថាធ្លាប់ឆាន់មកហើយអត់ឆាន់មិនបាននេះខ្លាចជាក្តីទុកក្រំតែឃ្លានបន្តិចបន្តួចនេះនឹងឯងតាមពិតអត់បាយនឹង7ថ្ងៃអីនោះមិនតន់ស្លាប់ផងទេត្រឹមតែថា វាហេវខត់អស់កម្លាំងអីចឹងទៅអើនេះមានបានអត់មួយថ្ងៃទេណាត្រឹមតែអត់ក្នុងវេលាវិកាលហើយពីព្រឹកមកដល់ថ្ងៃត្រង់នឹងគ្រប់គ្រាន់ទេតើនឹងឯងមិនមែនកំណត់ថាបន្តិចបន្តួចអីណាគឺថាមកលមុំគ្រប់គ្រាន់មកតញ្ញុតាមកព្រឹកដល់ថ្ងៃត្រង់តែប៉ុណ្ណឹងហើយអត់មិនបានអត់មិនបាន អាហ្នឹងមកពីអី គេណាមកអំពីមិនឃើញភ័យនៅក្នុងវត្តដាក់ភ័យនៅក្នុងវត្តដាក់នឹងគឺក្រៃលែងណាស់ណា បានជួបព្រះសាស្តាហើយដែលព្រះអង្គប្រកបដោយតេសៈពលាញាណព្រះអង្គមាននៅ វេសារជ្ជញាណណាទាំងដែលអាចសម្រេចមកជាតេសៈពលាញាណនឹងដោយបញ្ញា សម្រាប់វេសារជ្ជញាណនឹងដោយអំណាចនៃករណាណាដើម្បីសត្វលោកហើយយើងមាន គ្រូថ្នាក់ព្រះសម្មាសម្ពុទ្ធ ហើយបែរទៅជា មិនព្រមតាមព្រះអង្គនេះនឹងព្រះអង្គទ្រង់ជ្រាបដឹងបុគ្គលនឹងឯងគឺតោវចសតាភាពនៃបុគ្គលដែលបដៅបានដោយក្រហើយជាមោខៈបរោះដែលឃ្លាតឆ្ងាយពីធម្មវិន័យទេព្រះអង្គសម្ដែងចំពោះវិខដែលដែលមិនបានជ្រាបព្រះគុណរបស់ព្រះអង្គហ្នឹងឯងខ្វះសទ្ធាទេ វាសធាអញ្ចឹងបានព្រះអង្គសម្ដែងថាណែដែលចូលទៅ បានសម្រេចព្រះរហ័តនឹងគឺតាកទួងទៅនឹងអនុពពៈសិក្ខាអនុពពៈកិរិយាអនុពពៈបដិបទាណាគឺប្រព្រឹត្តទៅតាមលំដាប់ណាលំដាប់លំដាប់យ៉ាងម៉េចគឺថាទី1បណ្ណា ទី1គឺព្រះអង្គទ្រង់ត្រាស់អំពីសទ្ធាជាតោ គឺចាប់ផ្ដើមគឺថាមានសទ្ធាកើតឡើងទៀតហើយសទ្ធានេះជាទីតាំងនៃសេចក្តីសម្រេចកណាគឺតថាគតពោធិសទ្ធា ដែលជឿការត្រាស់ដឹងរបស់ព្រះតថាគតថាព្រះអង្គជាព្រះសម្មាសម្ពុទ្ធមែនជឿព្រះធម៌ថាព្រះធម៌ព្រះអង្គទ្រង់ត្រាស់សម្ដែងដោយប្រពៃមែនពាក្យថាប្រពៃគឺនៃយានិកៈធម៌ណាដឹកនាំសត្វឲ្យរួចផុតចាកទុកណាណា ហើយប្រសង់បប្រតិបត្តិដោយល្អដោយប្រពៃមែនសុបដិបណ្ណោភគវៈតោសាវកសង្ឃោឧជុបដិបណ្ណោញាយបដិបណ្ណោ សាមីចេបដិបណ្ណោនេះជាអត្តហេតគុណតែកាលណាមានគុណសម្រាប់ប្រសង់ផ្ទាល់ព្រះអង្គចឹងហើយ ត្រូវមានគុណ5ទៀតដោយស្វ័យប្រវត្តិ គឺប៉ាអោណៃយោប៉ាណៃយោតេកណៃយោអញ្ជលីករណៃយោអនុត្តរាំងបញ្ញខេតាំងលោកាសៈអានឹងគឺបរហិតគុណគុណសម្រាប់អ្នកដតីនោះទេវតាដែលមានសេចក្តីជ្រះថ្លាក្តីថ្វាយបង្គំក្តីថ្វាយទៀនក្តីឧទ្ទិសទៀនក្តីគឺថាសម្រេចទៅជាប្រយោជន៍ធំដុំណាស់គឺទេយៈទេយិកានឹងដូចកសិករ ទេយវត្ថុនឹងដូចពូជប្រសងគឺជាស្រែនឹងឯងគឺអនុត្តរាំងបញ្ញខេតាំងលោកកាសៈអានឹងមកអំពីសីលគុណណាទៀតមិនមែនធម្មតាទេចឹងដែលមនុស្សមានសិលក្នុងខ្លួនណាកុំចាំបាច់ដល់ទៅបបវិចិត្តដល់ខ្ពងខ្ពស់សូម្បីតែក្រហោះអ្នកធ្វើបន់បណ្ណា ដែលជាបាសកបាសិកា ដល់បត្រៃសរណគមហើយមានសិលចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌សកៈទេវរាជនមស្ការទាំងនមស្ការអានឹងមើលមើលហើយបរាជាលើផែនដីក៏ថ្វាយបង្គំប្រអែនមហារាជទាំង4ទេវរាជធំធំក្នុងឋានដូចទេវតាធំធំក្នុងឋានតាវតឹងហ្នឹងណាក៏ នមស្ការថ្វាយបង្គំសកទេវរាជដែរមិនកទេវរាជនឹងល្មាក់ល្មមទេណាប៉ុន្តែបែរត្រឡប់ជាទុនភ្លួនមកថ្វាយបង្គំប្រពុតពធัวប្រសង់ហើយ អ្នកមស្ការទាំងណាអ្នកមស្ការក្រហោះអ្នកមានសិលជាអ្នកធ្វើបន់ចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ដែលជាឧបាសកឧបាសិកានឹង អាហ្នឹងសំខាន់ណាស់ទាំងក្នុងការដែលពុទ្ធបរិស័ទយើងមានគុណធម៌ហើយបងប្អូនកូនចៅតើវឹកខាត់អប់រំទៅដោយសទ្ធាដោយសតិបញ្ញា ទៅអាចយល់ពីតម្លៃនៃគុណហើយគួរដល់ការគោរពបូជាព្រោះគុណនឹងអាចឲ្យប្រពុតបានត្រាស់ណា យើងអាចមកមើងងាយមើលថោកគុណ ដោយទានដោយសិលដោយនៃកមៈបញ្ញាវិរិយៈអីហ្នឹង ដែលមាននៅក្នុងបុគ្គលណាបុគ្គលណាហ្នឹងបានទេណាគឺថាគុណនឹងអាចឲ្យព្រះវិជ័យកពុទ្ធបានត្រាស់ព្រះរិយៈបានត្រាស់ណាមិនមែនព្រះអង្គបានជាប្រពុតនឹងដោយតំណតពូជពួងអីសោយរាជអីទៅតាមខ្សែតាមវងតកូលអីទេគឺតេតួងនឹងបារមីហ្នឹង ខ្វះទានបារមីអត់បានជាពុទ្ធទេណាខ្វះសីលបារមីអត់បានជាពុទ្ធទេណានឹងឯងដូច្នេះយើងត្រូវគោរពនៅក្នុងគុណធម៌នឹងឯងមានគុណធម៌នឹងជាអារម្មណាធិបតិបច្ច័យនៃសេចក្តីគោរពមានអារម្មណោបនិស្សយបច្ច័យឬក៏អារម្មណាធិបតីនឹងអារម្មណ៍ដ៏ជាទីគោរពនឹងប៉ុន្តែអានឹងឯងគឺ ក្នុងការដែលពុទ្ធបរិស័ទយើងមានសទ្ធាព្រះអង្គទ្រង់សម្ដែងចឹងសម្ដែងនៅកន្លែងផ្សេងផ្សេងទៀតក៏មានដែរតែក្នុងកេដាកេរីសោតហ្នឹងចាប់ផ្ដើមសទ្ធាជាតិតោហ្នឹងឯងហើយសទ្ធាជាតិតោហ្នឹងដែលមានហើយបានឧបសង្កមតៈឧបសង្កមិឬក៏ឧបសង្កមតៈក្នុងបាលីគេថាឧបសង្កមតៈហ្នឹងគឺចូលទៅរក ចូលទៅរកគ្រូអដ្ឋថាបញ្យល់ចូលទៅរកគ្រូប៉ុណ្ណាហ្នឹងឯងទៅតែសេនៅក្នុងសិភៅជំនួយសតិហ្នឹងសេយប់មិញហ្នឹងធัวហ្នឹងក៏ណាសិក្សាប្រសូតក៏ណាថាសទ្ធាជាតោហ្នឹងមួយទី2ឧបសង្កមតិហ្នឹងទៅចូលទៅរកគ្រូហើយដល់ចូលទៅរកបានទី3ហ្នឹងបយៈរូបាសតិ គឺអង្គុយអង្គុយចិត្តហ្នឹងឯងអង្គុយចិត្តដែរដល់បានអង្គុយចិត្តព្រះអង្គរៀបរាប់លំដាប់លំដៅអីចឹងទៅគឺសិតតែមានប្រយោជន៍មានខ្លឹមសារគឺរៀបលំដាប់លំដោយទៅចឹងសទ្ធាកើតឡើងចូលទៅរកគ្រូចូលទៅរកហើយអង្គុយចិត្តដល់ទៅទី4ហ្នឹងគឺផ្អៀងទៅជាចាំស្ដាប់ហ្នឹងឯងហៅថាសោតតាំងណាហ្នឹងឯងអោតៈអតិ គឺថាផ្អៀងតិចចាំស្ដាប់ណាសោតាំងអោតៈហតិនឹងឯងនឹងទី4ហើយឯងដល់ទៅផ្អៀងតិចផ្អៀងហ្មងហ្នឹងឯងហើយយើងផ្ទៀងយើងផ្ទៀងហើយប៉ុន្តែវានៅក្នុងសេចក្តីដែលថាគឺថាផ្អៀងឲ្យតិចហ្នឹងដាក់ឲ្យលឺហ្មងណាណាដើម្បីថាស្ដាប់កន្លែងណាការមេក្រូវាអត់លឺអត់លឺអត់ទៅនិយាយគ្នាអីអីចឹងទៅ ហ្នឹងធ្វើម៉េចមេក្រូអត់លឺមិនក៏មិនដើររកកន្លែងលឺហ្នឹងហើយអានទៅថាបានជាអត់លឺហើយអីចឹងទៅមិនសូវលឺមិនសូវអីអានឹងបើយើងតាំងចិត្តថាកុំឲ្យខាតពេលខាតវេលានឹងឯងព្រោះវាអស់ទៅ1ម៉ោង2ម៉ោងដូចគ្នាដូចនៅវត្តពើមាសណាឡោមអីចឹងយើងគឺត្រូវរកកន្លែងលឺហ្នឹងផងទៅ ណានៅក្បែរក្បែរនឹងទៅចាំបាច់តលលឺមកដល់អីយើងដើររួផងទៅបើព្រះអង្គទ្រង់បំពេញបបារមីដល់ក្រៃលេងមកតម្រាំតែព្រះអង្គបានជាពុទ្ធហ្នឹងហើយយើងក៏តម្រើសមិនចាំបាច់តលថាធัวនឹងឯងមករួចយើងអញ្ចឹងមិនក៏យើងមិនទៅរួធัวដោយសេចក្តីគោរពណាមើលមើល តើឲ្យធัวគោរពយើងឬយើងត្រូវគោរពធัวគឺណាបើថាយើងគោរពធัวដើររត់ធัวផងទៅឲ្យវាលឺច្បាស់ទៅអានឹងក្នុងសេចក្តីទៅថាសោតតាំងអតិអតិនឹងផ្អៀងតិចចាំស្ដាប់នឹងគឺឲ្យច្បាស់អញ្ចឹងស្ដាប់មិនច្បាស់យកសេចក្តីមិនបានទៀតឲ្យគ្រប់គ្រប់ម៉ាត់អញ្ចឹងដល់ទៅអញ្ចឹងទៅ បានទី5នេះអានឹងធម្មំសនាតិគេថាបានស្ដាប់ហើយនឹងឯងបានស្ដាប់ ស្ដាប់ដោយគោរពស្ដាប់ដោយល្អស្ដាប់ដោយអបមត្តោវិចក្ខណោដោយសេចក្តី មិន ប្រមាទមានស្មារតីតតតតហើយនឹងពិចារណាសេចក្តីនឹងឯងស្ដាប់នឹងគឺជាប្រយោជន៍អញ្ចឹងរៀនណាតែមិនមិនធម្មតាទេព្រោះធัวដែលព្រះអង្គសម្ដែងអង្គតរញ្ញកាយបញ្ញកនិបាតមាន5ណាដើម្បីព្រះសទ្ធំតាំងនៅបានណា1ស្ដាប់ដោយគោរព2រៀនដោយគោរព 3ចាំត្រួតត្រងចាំទុកដោយគោរពទី4ពិចារណាសេចក្តីដោយគោរព5ធម្មានុធម្មបរិបត្តិគឺបរិបត្តិនៅធัวនឹងឯងដើម្បីសម្រេចលោកុត្តរៈនឹងអានឹងបានព្រះសទ្ធំតាំងនៅបានហើយនឹងពុទ្ធបរិស័ទយើងបានទទួលសេចក្តីសុខនឹងហើយគឺត្រូវតាមបំណងដែលយើងត្រូវការសេចក្តីសុខនឹងទេតើប្រយោជន៍នឹង មិនខុសអំពីបំណងដែលយើងត្រូវការទេគ្រាន់តែព្រះអង្គទ្រង់ប្រទានសម្ដែង អំពីដំណើរហេតុដែលយើងត្រូវការនឹងវាមិនមែនយើងចិត្តតែបានឯងឯងឬក៏ចិត្តតែបន់ស្រន់បួងសួង ឬក៏ចិត្តតែដើរផ្លូវខុសទៅប្រព្រឹត្តក្នុងបញ្ញវិរិយប្រព្រឹត្តទៅក្នុងអកុសលកម្ម ឬក៏ចេះតែសែបសោយកាមគុណអបាយមុខអីទៅបានទេ អាហ្នឹងគឺវិន័យឬក៏ប្រព្រឹត្តទៅ ក្នុងវត្តដាក់អញ្ចឹងគឺថាយើងអត់ដឹងអត់ដឹងសេចក្តីសុខពិតប្រកបនឹងយ៉ាងណាតើយើងរៀនពីព្រះអង្គដើម្បីសម្រេចសេចក្តីសុខពិតប្រកបនឹងឯងឃើញទេយើង ដែលនៅក្មេងនឹងច្រឡំស្មានទេសេចក្តីសុខរបស់យើងពិតប្រកបនៅក្នុងโลกនឹងឯងបានចេះតែហួងហែងហួងហែងរហូតមកដល់ទៅថាបេះមិនដាច់នេះណាប្រកាន់ស្អិតទាញឲ្យតឹងងាងតែហ្មងទៅណា ចង្អៀតចង្អល់ទៅมันអាចនឹងលេងมันអាចនឹងលះបង់ឲ្យអ្វីអ្វីប្រព្រឹត្តទៅជាធម្មតាធัวมันទៀងជាទុកប្រែប្រួលជាធម្មតាយើងអត់លេងទេដោយការហួងហែងរបស់អញរបស់អញដោយកូនក្មេងតូចចឹងយំត្រំជើងចឹងណាអានឹងគឺរឿងដែលយើងនៅក្មេងរហូតមកដល់ចាស់ហើយហ្នឹងគឺក្មេងសទ្ធាក្មេងសតិបញ្ញានឹងឯងឥឡូវយើងវឹកហាត់អប់រំឲ្យយើងចេះដឹងការពិតក្នុងលោកធ្វើជាមនុស្សចាស់គឺចាស់ដោយបញ្ញានឹងឯង ឯងមានរឿងអីដែលចេះតែហួងឯងអ្វីអ្វីក្នុងលោកគេមានការពិតរបស់គេណាក្នុងលោកនេះណាគេត្រឹមត្រូវសច្ចៈរបស់គេណាហើយយើងនឹងចេះតែលេបឡប់ខ្លួនយើង ទេលេះលោះងងខ្លាំងតែខ្លួនយើងទេឥឡូវយើងបានជួបពធัวយើងវឹកខាត់អប់រំឲ្យបាន ការចេះដឹងនឹងអញ្ចឹងគឺថាចូលមកដល់ការដែលបានធម្មញ្ញសនាតិហើយទី6ធម្មញ្ញធេរេតិត្រួតត្រង ត្រួតត្រងចាំទុកហ្នឹងឯងត្រួតត្រងចាំទុកសេចក្តីនឹងដោយល្អហើយដល់អញ្ចឹងទៅចូលទៅក្នុងទី7ធម្មទី7ធម្មានាំងអដ្ឋังឧបបរិខតិណាធម្មានាំងអដ្ឋังឧបបរិខតិគឺថាពិចារណា ចារណាអត្តសេចក្តីនៃធัวដែល បានត្រួតត្រងចាំទុកនោះឯងដល់ទៅពិចារណាពិចារណាអញ្ចឹងទៅវាមានការ ដែលនឹងត្រូវយល់ដឹងទៅហ្មងទាំងចាក់ភ្លុះទៅតែហ្មងក្នុងអត្តក្នុងសេចក្តីហ្នឹងចឹងនេះវាតាមលំដាប់មកអញ្ចឹងហ្នឹងឯងចូលមកនៅ ក្នុង ទី8ហ្នឹងដែលព្រះអង្គទ្រង់បានប្រកាសថា ធម្មានិឈានាំងខមន្តិណាធម្មានិឈានាំងខមន្តិគឺខមន្តិហ្នឹងគឺបានដីថា អត់ធន់ក្នុងការសម្លឹងអត់ធន់ក្នុងការសម្លឹងនឹងឯងគឺនិច្ឆានងខមន្តិហ្នឹងអត់ធន់ក្នុងការសម្លឹង នៅធัวហ្នឹងគឺសម្លឹងទៅដោយអំណាចនៃសតិបញ្ញាទាំងហ្នឹងឯងដែលប្រយោជន៍ទទួលបានពីការស្ដាប់ហើយ ធេរេតេត្រួតត្រងហើយ ពិចារណាសេចក្តីហើយ គឺសម្លឹងសម្លឹងចូលទៅដោយអំណាចនៃបញ្ញាបដិបត្តិដែលកើតឡើងនឹងឯងណាប្រព្រឹត្តទៅអញ្ចឹងអាហ្នឹងគឺទី8ដល់មកទី9គឺថាកើតទៅជាឆន្ទៈនឹងព្រះអង្គត្រាស់ថា ឆន្ទៈជាយតិឆន្ទៈជាយតិគឺវាកើតឆន្ទៈ ដែលពេញចិត្តនឹងធ្វើអដ្ឋថាលោកបញ្យលឆន្ទៈនឹងពេញចិត្តនឹងធ្វើតាមធ្វើតាមអ្វីដែលបាន ចាក់ធ្លុះសេចក្តីដែលប្រព្រឹត្តទៅជាប្រយោជន៍សម្រាប់ក្តីសុខនឹងគឺបានឃើញច្បាស់ដឹងថារាគៈទោសៈមោហៈនេះណាវាជាប្រភពនៃបញ្ហា បើកំចាត់រាគៈទោសៈមោហៈបានគឺអស់បញ្ហាអត់មានត្រូវតែធ្វើអីទៀត មិនថាការងារក្នុងក្នុងផ្លូវលោកផ្លូវធัวអីទេគឺថាអត់អត់ឲ្យមានកង្វល់អីទេធ្វើអីធ្វើទៅធ្វើអីធ្វើទៅគឺថាមិនធ្វើក៏ក៏ហីទៅព្រោះថារាគៈទោសៈមោហៈនឹងអស់ហើយអត់មានបញ្ហាអីទៀតទេណាកិច្ចកិច្ចនទីរបស់ បញ្ញខណ្ឌតែប៉ុណ្ណឹងទេអ្វីដែលកើតឡើងរូបធัวមានកិច្ចនទីរបស់រូបធัวគឺការបែកធ្លាយវេទនាមានកិច្ចសោយសញ្ញាមានកិច្ចចាំសង្ខារមានកិច្ចតតែងវិញ្ញាណមានកិច្ចដឹងច្បាស់គឺថាអ្វីអ្វីដែលកើតមកសិតតែមានកិច្ចមាននទីទាំងអស់ដែលដែលបញ្ញាបានចាក់ធ្លុះទៅវាអត់មានរវល់ខ្វល់ថាយើងត្រូវធ្វើកិច្ចអីអាសេចក្តីសម្គាល់ថាមានយើងត្រូវធ្វើអីឲ្យឲ្យ ខ្វាយខ្វល់ឲ្យរវល់គឺអត់អត់មានតទៅទៀតទេអ្វីអ្វីសិតតែមានកិច្ចមាននទីយ៉ាងត្រឹមត្រូវលក្ខណៈកិច្ចផលបតតឋាន ក្នុងក្នុងបញ្ញាដែលបានដឹងនៅក្នុងធัวទាំងអស់ហ្នឹងដល់អញ្ចឹងទៅគឺថាឆន្ទៈនឹងឯងប្រព្រឹត្តទៅដើម្បីកំចាត់បងរាគៈទោសៈមោហៈនេះឯងអញ្ចឹងទៅយល់អំពីពាក្យថាបន់នៅក្នុងពុទ្ធសាសនាហ្នឹងគឺលះបាបនឹងយល់ឡា នឹងឯងយល់ដឹងពីពាក្យថាប៉ុនហ្នឹងគឺលះបាបហ្នឹងឯងបាបានិបរិវច្ចយេគឺថាវាចាបាបបាបហ្នឹងវាដូចជាចោលដែលចាំលួចប្លន់ទ្រព្យសម្បត្តិតាមផ្លូវអញ្ចឹងដឹងហើយក៏អត់ទៅឬក៏កិច្ចជៀសវាងទៅឬក៏ដូចជាបុគ្គលប្រាថ្នាការរស់ នៅហើយកិច្ចជៀសវាងពីការបរិភោគថ្នាំពឹស បាបនឹងដូចឆ្នាំពឹសអញ្ចឹងបាបានិបរិវត្តយេនឹងប្រគាថាព្រះអង្គសំដែងអញ្ចឹងកណាវានិជោវៈភិយ៉ាងមគ្គាំងអបសត្ថោមហត្តណោវិសង្ឃជីវិតកាមវៈបាបានិបរិវត្តយេអង្គទ្រង់សំដែង ក្នុងសេចក្តីដែលថាបុគ្គលក៏បីវាចាបាបហើយដូចជានាយពាណិចដែលមានទ្រពច្រើនមានគ្នាតិចហើយវាចាក់ផ្លូវ ដែលមានភ័យផ្លូវដែលមាន ចោលឬក៏បកគលដែលស្រឡាញ់ការរស់នៅវាចាកនៅឆ្នាំពឹកហ្នឹងឯងមនុស្សស្អាតនៅវាចាករបស់ស្មោកគ្រោកហ្នឹងឯងចានស្មោកគ្រោកបន្ទប់ទូលទៀនដំណេកបន្ទប់ទឹកអីស្មោកគ្រោកហ្នឹងគឺថាពើម៉ាស់អ្វីអ្វីដែលស្មោកគ្រោកហ្នឹងនឹងឯងយ៉ាងណាមិញមនុស្សដែលដែលចិត្តល្អគឺថាខ្ពើមបាបនឹងអញ្ចឹងចឹងខ្ពើមបាប ថាមនុស្សដែលស្អាតណាខ្ពើមរបស់ស្មោកគ្រោកមនុស្សល្អគឺថាខ្ពើមបាបរបស់ខ្លួនទៀតទៀតសំខាន់ណាស់នឹងឯងចឹងជាពិសេសគឺបាបក្នុងចិត្តខ្លួនឯងនឹងឯងចឹងមិនមែនរំលងបាបក្នុងចិត្តខ្លួនឯងវាដូចជាខ្លួនឯងអត់មានបាបអីសោះអត់មានរាគៈទោសៈមោហៈអីសោះទៅនោះទេ គឺថាសម្លឹងមើលបាបក្នុងចិត្តខ្លួនឯងទាំង បានមនុស្សយើង អាចអភិវឌ្ឍខ្លួនឯងទៅបាននឹងឯងมันអាចថា យើងចិត្តទៅសម្លឹងទោសអ្នកដតីស្ដីថា ទៅហើយយើងអភិវឌ្ឍខ្លួនឯងគឺអត់ទេទាំងរឹងរឹតតែអាប់អន់ទៅទៀតដោយអំណាចការចម្រើននៅកិលេសដែលសម្លឹងទោសអ្នកដតីហើយដោយអត់បានឃើញកិលេសក្នុងចិត្តសន្តាន របស់ខ្លួននេះអញ្ចឹងគឺថាគុណធម៌ដែលអភិវឌ្ឍជីវិត គឺដោយចំណេះដឹងនឹងគុណធម៌ចាប់ផ្ដើមពីការសម្លឹងឃើញបាបក្នុងចិត្តសន្តានរបស់ខ្លួនឃើញទោសនឹងនឹងឯងអញ្ចឹងទៅបានឆន្ទៈជាយតិនេះនឹងឯងគឺប្រព្រឹត្តទៅក្នុងការកំចាត់បងបាបអកុសលក្នុងចិត្តសន្តាននឹងក្នុងកុសលឆន្ទៈប្រព្រឹត្តទៅ ដើម្បីកិច្ចការងារនឹងដល់អញ្ចឹងទៅ បានចូលទី10ហ្នឹង ឧស្សហតិគឺថាឧស្សាឧស្សាទៅឧស្សហតិនឹងឧស្សាជាយាមនឹងឯងទៅនឹងគឺដោយអំណាចនៃឆន្ទៈដែលពេញចិត្តក្នុងការងារបាន សម្រេចសេចក្តីប្រាថ្នា កណ្ណាធម្មតាកិច្ចការងារបើយើងមិនពេញចិត្តហើយលំបាកធ្វើណាស់យើងត្រូវអប់រំទៅបើថាយើងរកការងារអីឲ្យពេញចិត្ត ជាងនឹងមិនបានទេយើងខំពេញចិត្តជាមួយនឹងការងារហ្នឹងទៅបានប្រាក់តិចល្មមអីហ្នឹងប៉ុណ្ណាក៏យើងតាំងចិត្តថាធ្វើការងារដែលប្រសិទ្ធៈតោការងារដែលឲ្យអ្នកដតីបានសេចក្តីសុខការងារដែលមានគុណភាពចឹងទៅកុំប្រឡែប្រឡំកុំបោកប្រាស់អីណាយើងប្រឡែប្រឡំបោកប្រាស់អត់មានគុណភាពតាំងតែពីអាហារបរិភោគតាំងតែពីស្រូវអង្គ ណាបន្លែផ្លែឈើចំណីចំណុកឆ្នាំពេទ្យអីអីទាំងអស់ហ្នឹងណាអានឹងមកពីយើងលមោបលោបលន់ចង់បានតែប្រាក់ចង់បានតែបរិមាណច្រើនណាគឺអត់មានគុណភាពណាអាចទៅជាសារធាតុពុលអីអីចឹងទៅទៀតអាចធ្វើឲ្យគេកើតរោគបាត់បង់អាយុជីវិតទៅទៀតប៉ុន្តែយើងលមោបលោបលន់ជាមួយនឹងមាសប្រាក់លុយកាក់យើងក៏មុខតែស្លាប់ដែរប៉ុន្តែយើងអត់គិតកន្លែងហ្នឹងសោះ ណានឹងឯងដល់ទៅអញ្ចឹងវាអត់មានឆន្ទៈអីដើម្បីនឹងថាកាលណាបើ មិនសូវជាបាន ប្រកាសច្រើនក៏ពេញចិត្តនឹងធ្វើវាអត់មានទេតើតែបានប្រាក់ច្រើនដល់អញ្ចឹងវាទៅជាតណ្ហាឆន្ទៈវាអត់មាន ជាកុសលឆន្ទៈកុសលឆន្ទៈឧទាហរណ៍ថាដូចជា លោកដូចជាគ្រូបង្រៀនអញ្ចឹងចុះគ្រូបង្រៀនគ្រូពេទ្យអីអីហ្នឹងថាបាន ប្រាក់ខែហ្នឹងមិនមិនជាច្រើនទៅធ្វើអ្នកមានអ្នកបានអីទេគ្រាន់តែបានបរិភោគសម្រាប់តែរស់ប៉ុន្តែវាមានចិត្តមួយថាឲ្យកូនចៅបានចេះដឹងឲ្យអ្នកឈឺនឹងបានជា វាមានចិត្តជាកុសលកើតឡើង អាហ្នឹងអាហ្នឹងបានកុសលឆន្ទៈកើតឡើងបានប្រាក់តិចមែនប៉ុន្តែគិតថាធ្វើទៅវាបានបន់ ធ្វើទៅវាបានប្រយោជន៍យើងកើតមកជាមនុស្សមិនមែនត្រូវការរត់តែប្រាក់ឯណានឹងឯងសំខាន់គឺយើងត្រូវសម្រេចបុណ្យកុសលនឹងឯងព្រោះបានប្រាក់បណ្ណាក៏មិនធានាអាយុជីវិតរបស់យើងឲ្យរស់នៅ រហូតទៅនោះទេគឺយើងដើរទៅមុខណាជីវិតនឹងណាថ្ងៃនេះយើងលះបង់ទៅដល់ស្អែក នឹងឯងដូចពីម្សិលមិញអញ្ចឹងនៅណានៅ ណានៅណាលះបង់ពីម្សិលមិញមកដល់ថ្ងៃនេះបាត់អីឃើញទេដូច្នេះត្រូវលះបង់អំពីថ្ងៃហ្នឹងទៅថ្ងៃស្អែកទៀតខែហ្នឹងទៅខែក្រោយឆ្នាំហ្នឹងទៅឆ្នាំក្រោយជីវិតហ្នឹងដើរចេញអំពីលោកហ្នឹងទៅកាន់លោកខាងមុខទៀតជីវិតវាមិនមែនមានតែបច្ចុប្បន្នហ្នឹងទេយើងកុំឲ្យបច្ចុប្បន្នគ្របមុខ ហ្នឹងផែនដីគ្រប់មុខវាក្រន់ណាបច្ចុប្បន្នគ្រប់មុខយ៉ាប់ហ៎រស់នៅ បន្តិចបន្តួចគិតឃើញដូចជារស់នៅរហូតអត់ស្លាប់អញ្ចឹងហើយដំណើរដើរទៅមុខហើយមិនឲ្យគិតអនាគតមិនឲ្យគិតបរលោកនឹងទៅទៀតឲ្យគិតតែបច្ចុប្បន្នយ៉ាងម៉េចបើបច្ចុប្បន្នចេះតែចោលទៅគ្រប់ទៅគ្នាហ្នឹងមាននរណានៅក្នុងបច្ចុប្បន្នរហូតគឺណាហើយមិនមែនថាអូបញ្ចប់ត្រឹមស្លាប់ទេណា ដូចពីម្សិលមិញមកថ្ងៃហ្នឹងអញ្ចឹងណា ម្សិលមិញក៏បញ្ជាប់ដែរតើប៉ុន្តែយើងរស់នៅក្នុងថ្ងៃនេះឃើញទេយើងត្រូវគិតគូរថ្ងៃហ្នឹងណាម្សិលមិញរួចបាត់ទៅហើយថ្ងៃនេះក៏នៅតែចោលទៅទៀតគេថាជីវិតដើរទៅមុខណាបើចេញពីជាតិនឹងទៅបរលោកចឹងណាប្ររាបណាមិនតន់អស់អវិជ្ជាតណ្ហាទេណាដូច្នេះត្រូវគិតណាក្នុងដំណើរដើរទៅមុខណានឹងឯងចឹងគឺថា ក្នុងការដែលពុទ្ធបរិស័ទយើងក៏មិនមែនចិត្តតែដើររហូតអត់មានទី បំផុតទេអត់មានចិត្តតែដើរដែលអត់មានទិសដៅទៅនោះទេ អ្នកដើរត្រូវមានទិសដៅដើររហូតអញ្ចឹងវាហត់ហ្នឹងឯងអត់ប្រយោជន៍អីទេដើរចោលដើរចោលអញ្ចឹងតល់តែថាដំណើរផ្លូវរបស់យើងដើរទៅឲ្យថា មានទិសដៅគឺទីបំផុតទុក្ខរួចផុតចាកទុកអានឹងយើងដើរទៅរកកន្លែងហ្នឹងអញ្ចឹងពុទ្ធបរិស័ទមិនមែនចេះតែគិតពីឋានសួគ៌ទេ ពុទ្ធបរិស័ទព្រឹកទៅដើម្បីរួចផុតចាកទុក្ខមិនចេះតែបំរើតែបញ្ញខណ្ឌនឹងទេ ហើយក៏បបួលគ្នាឲ្យយល់ដឹងការពិតទាំងអស់គ្នានឹងឯងមិនគិតតែខ្លួនឯងទេផ្សព្វផ្សាយព្រះពុទ្ធសាសនានឹងចឹងបាន ពុទ្ធបរិស័ទយើងក៏កបីមាននៅកុសលឆន្ទៈនឹងឯងប្រព្រឹត្តទៅដើម្បីឧស្សាហៈធ្វើអីក៏ដោយឲ្យតែអ្នកដតីបានសេចក្តីសុខយើងសប្បាយចិត្តតាមសមត្ថភាពរៀងរៀងព្រះអង្គរៀងរៀងខ្លួនសប្បាយចិត្តតន់ពេលវេលានឹងតែហ្មងទាំងរៀនរស់នៅឲ្យជាសុខជាមួយនឹងការងារដែលយើង បានធ្វើឲ្យអ្នកដតីបានសេចក្តីសុខយល់ដឹងពីសមត្ថភាពរបស់យើងយើងកើតមកណា ធ្លាប់តែម៉ែឪចិញ្ចឹមបីបាច់មើលថែណាយើងអត់ដឹងធ្វើអីខ្លួនឯងកើតទេនឹងឯងសពគ្រប់ទាំងអស់ត្រូវត្រូវងូតទឹកត្រូវរឿងជុះនោមរឿងអីអីហ្នឹងម៉ែឪទំនុកបំរុងមែនទេទាំងគាត់ណាហើយរហូតដល់ទៅថាធំហើយក៏មិនតាន់អាចនឹងចិញ្ចឹមជីវិតខ្លួនឯងបានដល់តែពេលចេះចិញ្ចឹមជីវិត ទៅធ្វើចោលលួចប្លន់បោកប្រាស់ រំលោភជិះជាន់គឺណាអានឹងគឺអត់អត់អាចធ្វើអីឲ្យអ្នកអតីបានសក់ទេគឺណាមិនមិននៅ ត្រឹមតែក្មេងទេគឺណាដូច្នេះយើងមកគិតថាយីការដែលយើងអាចធ្វើអីឲ្យគេបានសក់បាននេះជីវិតនឹងវាមានតម្លៃណាជីវិតវាមានប្រសិទ្ធភាពអាចឲ្យសុខគេបានណាយើងមកសុបាយចិត្តនឹងការងារហ្នឹងសុបាយអញ្ចឹងឃើញទេអត់មានចាំបាច់តតែបាន មាសប្រាក់លុយកាក់អីទេហ្នឹងឯង សេចក្តីសប្បាយខាងក្នុងចិត្តសន្តានរបស់យើងនេះមិនមែនត្រឹមតែសបាយក្នុងជាតិនឹងទេ ជាទីពឹងទៅក្នុងបរលោកទៀតបញ្ញានេះបរលោកកាស្មੰងបតិថាហោនតបានិណាងបុនជាទីពឹងទៅក្នុងបរលោកហើយគឺថាលោកកាមិសੰងបច្ចហេសន្តិពេខោទៀតមានព្រះនិព្វាន ជាទិសដៅដើម្បីលះបង់លោកនេះទៀតអាហ្នឹងឯងអញ្ចឹងបានចូលមកដល់ទី11 11ហ្នឹងគឺថាតលេតេគឺណាបន្ទាប់ពីជាយាមហើយគឺថាចេះថ្លឹងថ្លែងស្ទាបស្ទង់ថ្លឹងថ្លែងគឺថាប្រព្រឹត្តទៅនៅ ក្នុងរឿងបញ្ញាហើយតែតលេតេហ្នឹងគឺថាថ្លឹងថ្លែងស្ទាបស្ទង់ទៅក្នុង កិច្ចការងារដែលប្រព្រឹត្តធ្វើនឹងឯងចឹងគឺថាវាមានឆន្ទៈវិរិយៈចិត្តវិមង្សាណាដែលសម្រាប់ឲ្យសម្រេចនៅ ណាលោកកតរៈធัวហ្នឹងតើតែមានអតិបាតទៅធัวគឺថាមានឆន្ទៈពេញចិត្តហើយជាយាមជាយាមយកចិត្តទុកដាក់ហើយមានបញ្ញាយល់ដឹងកិច្ចការងារនឹងច្បាស់លាស់អ្វីដែលវាចម្រើនអ្វីដែលមិនចម្រើនហ្នឹងគឺថាតលេតិ11ហ្នឹងប្រឹងប្រែងទៅអញ្ចឹងហើយបានចូលមកដល់12ឧទហតិឧទហតិហ្នឹងគឺថាជាការដែល ផ្គងឡើងដោយសេចក្តីជាយាមប្រព្រឹត្តទៅដើម្បីសម្រេចនៅអរិយមគ្គហ្នឹងចឹងប៉ុណ្ណាដោយការដែលបានថ្លឹងថ្លែងហើយហ្នឹងគឺទី12ហ្នឹងគឺថាតាំងចិត្តមមជាយាមមមប្រព្រឹត្តទៅដើម្បីសម្រេចនៅអរិយមគ្គហ្នឹងឯងណាប្រព្រឹត្តទៅអញ្ចឹងចឹង កណាដូច្នេះគឺបានចូលមកដល់ទី13ណាគឺបង្អោនចិត្តទៅកាន់ព្រះនិព្វានបហិតតោណាគឺសម្រាប់នៅ ក្នុង វិបស្សនាហើយ បង្អោនចិត្តទៅកាន់ព្រះនិព្វានមានញាណក្នុងសន្តិបត្តិដឹងព្រះនិព្វានអានឹងវាតេតួងមកអញ្ចឹងបានចូលទៅក្នុង ទី14ហ្នឹងព្រះអង្គទ្រង់ បានប្រកាសសម្ដែងពីកាយេនៈជេវៈបរមង្គសច្ចចាំងសច្ឆិករោតិសច្ឆិករោតិហ្នឹងគឺធ្វើឲ្យជាច្បាស់នៅបរមសច្ចគឺណាបរមសច្ចៈគឺថាបរមសច្ចៈគឺព្រះនិព្វានទាំងព្រះអត្ថកថាបញ្យលបរមសច្ចៈគឺព្រះនិព្វានដោយនាមកាយកាយេនជេវៈបរមង្គសច្ចាំងសច្ឆិករោតិ រួចបានបន្តមកដល់ទី15ហ្នឹងបញ្ញាយៈចៈនាំងបដិវិជ្ជៈបសតិឃើញបសតិបដិវិជ្ជៈចៈធ្លុះដោយបញ្ញាទៅក្នុង ព្រះនិព្វាន ដែលជាបរមត្ថសច្ចៈហ្នឹងសម្ពយុត្តដោយនាមកាយហ្នឹងគឺជាការដែលបានសម្រេចនៅ ព្រះអរហន្ត អញ្ចឹងព្រះអង្គទ្រង់ប្រកាសសម្ដែងថាមិនមែនអរហត្តតែម្ដងទេគឺថាអនុពពៈសិក្ខាអនុពពៈកិរិយាអនុពពៈបដិបទាគឺថាប្រព្រឹត្តទៅគឺថាមានមានការសិក្សាជា លំដាប់មានការធ្វើជា លំដាប់មានបដិបទាជាលំដាប់ ចាប់ផ្ដើមពីសទ្ធាជាតោនឹងឯងចឹងគឺការដែលជឿព្រះតថាគតណាវាដូចជាផតទានលីដូចជាអសិជិ មែនព្រះអសិជិក្នុងចំណោមបញ្ញវគិទេអសិជិនេះក្នុងចំណោមឆពៈគិយៈសិតតែលោកយ៉ាប់យ៉ាប់ទាំង6អង្គហ្នឹងហ្នឹងឯងហើយនៅនឹងកៃដាករីនិគមហ្នឹងគឺព្រះអសិជិនិងបណ្ណបសកៈនេះអត់ទៅព្រមស្ដាប់ព្រះអត់ព្រមស្ដាប់ព្រះអង្គហើយមានមានទោសត្រង់ដែលថាដឹងថាព្រះអង្គយាងមកហើយភិក្ខុមកប្រាប់មុន ណា អត់ទាំងបានមកទទួលព្រះអង្គផងអត់មានរៀបចំទឹកលាងប្របាទទឹកឋានអីមកទទួលបាតទទួលចៃវរទេដែលខ្លួនឯងជាជាម្ចាស់ទីកន្លែងម្ចាស់វត្តហ្នឹងអត់អត់មានមកទទួលព្រះអង្គតើព្រះអង្គត្រាស់ឲ្យភិក្ខុទៅហៅមកអាហ្នឹងឯងដែលព្រះអង្គទ្រង់ស្ដីបន្ទោសនៅក្នុងប្រសូតបន្តមកទៀតហ្នឹងព្រះអង្គទ្រង់ ត្រាស់ថាណែបើអត់មានសទ្ធានឹងកើតឡើងហើយណាអាហ្នឹងហើយគឺគឺភិក្ខុហ្នឹងដែលអត់មានសទ្ធាហ្នឹងដល់ទៅអត់មានសទ្ធាកើតឡើងវាអត់មានដើម្បីនឹងថាចូលមករកព្រះសាស្តាតែនេះអត់មានតថាគតពោធិសទ្ធាអត់មានគឺថាទៅតាមអំណាចកិលេសគ្រប់គ្រងតែហ្មងទាំងអត់ដឹងអត់ដឹងកិលេសគ្រប់គ្រងជីវិតទេ បរមគ្រូថ្នាក់ព្រះសម្មាសម្ពុទ្ធអត់មានសទ្ធាចូលមករកដល់អត់មានសទ្ធាចូលមករកអត់បានអង្គុយចិត្តអត់ផ្អៀងតិចចាំស្ដាប់អត់បានស្ដាប់អត់បានត្រួតត្រងចាំទុកដល់អញ្ចឹងអត់បានពិចារណាសេចក្តីនៃវធัวដល់តែអត់បានពិចារណាសេចក្តីនៃវធัวវាអត់មានសេចក្តីអត់ធន់ក្នុងការសម្លឹងដល់អញ្ចឹងទៅវាអត់មានឧស្សាហៈហ្នឹងឯង មកដល់កន្លែងដែលថាអត់មានឧស្សាហៈហ្នឹងអត់មានការថ្លឹងថ្លែងអត់មានការតម្កល់ចិត្តប្រព្រឹត្តទៅដើម្បីសេចក្តីជាយាមដល់តែអញ្ចឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថានឹងគឺបានដល់នៅវិបត្តិហើយនឹងឯងវេបដិបដ្ឋៈវេបដិបដ្ឋៈគឺថាបានដល់នៅវិបត្តិហើយមិច្ឆាបដិបដ្ឋៈ បានដល់នៅការប្រតិបត្តិខុសព្រះអង្គត្រាស់អញ្ចឹងដល់នៅវិបត្តិដល់នៅការប្រតិបត្តិខុសរួចទៅព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងថារមែងឆ្ងាយអំពីធัวវិន័យនេះឆ្ងាយហ្នឹងហើយឆ្ងាយអំពីធัวវិន័យហ្នឹងឆ្ងាយប្រប៉ុណ្ណាទៅណាឆ្ងាយប៉ុណ្ណាទៅ ដែលព្រះអង្គត្រាស់ថាកៃវៈទូរេវិមៈនេះ នៅឆ្ងាយប្រប៉ុណ្ណាទៅ ឆ្ងាយអំពីធัวវិន័យហើយព្រះអង្គទ្រង់ត្រាស់ហៅថាមោខៈបរិសាគឺថាជាមោខៈបរោះមោខៈបរោះបរោះតទេគឺមិនមិនមាន សម្រាប់គុណធัวអីទេប្រព្រឹត្តទៅនឹងឯងចឹងអបដិកន្តាអ៊ីម៉ាស្មាធម្មវិនិយាគឺថាឆ្ងាយអំពីធัวវិន័យហ្នឹងបើថាយើងនិយាយទៅតាម ចម្ងាយគឺថាព្រះអត្តកថាថាមិនដឹងជាប្រមាណពាន់យោជប្រមាណម៉ឺនយោជទៅទេឆ្ងាយហ្នឹងអាហ្នឹងគឺគឺការដែលឆ្ងាយអំពីធัวវិន័យនេះតែយើងគួរកំសត់ប្រប៉ុណ្ណា ទៅមើលមើលកើតមកមានគ្រូថ្នាក់បរមសាស្តាណានឹងឯងខ្វះសទ្ធាចំពោះព្រះអង្គអញ្ចឹងបានថាយើងយើងត្រូវយល់ថាពុទ្ធសាសនា ជាសាសនានៃបញ្ញាក៏ប៉ុន្តែ គឺត្រូវមានសទ្ធា មានសិលមានវិរិយៈមានសមាធិគឺមិនមែនបដិសេធសទ្ធាសិលក្តីជាយាមសមាធិនឹងទេប៉ុន្តែកំពូលគឺបញ្ញា តែ បញ្ញានឹងមិនអាចកើតឯងឯងបានទេព្រោះយើង វាមិនអាចគិតអីខ្លួនឯងចាក់ធ្លុះទៅបាន ជាសាវករបស់ព្រះពុទ្ធគឺចាប់ដើមដោយ មានសទ្ធាជឿការត្រាស់ ដឹងរបស់ព្រះអង្គហ្នឹងណា ទៅមានចិត្តទន់បង្អោនទៅ ដើម្បីសិក្សាបត្រៃបីដកអត្ថកថាដូចយើងសប្ថ្ងៃហ្នឹងនឹងឯងចឹងគឺខ្ញុំបកណារៀបរាប់សេចក្តីនៃពធัวមកទីបំផុតគឺថាព្រះអង្គក៏ទ្រង់បានប្រកាសសម្ដែងទៅនៅក្នុងសច្ចធัวដែលព្រះអង្គជាបរមគ្រូដែលព្រះអង្គមិនជាប់ជំពាក់ទៅដោយលៀបសការៈអ្វីៗឡើយព្រះអង្គជាពុទ្ធបរមគ្រូនឹង ហើយសាវករបស់ព្រះពុទ្ធនឹងក៏ប្រព្រឹត្តទៅ ដោយធម៌វិន័យទូមាន ព្រានប្រដៅបានក៏ប្រព្រឹត្តទៅដើម្បីអស់អាសវៈកិលេសបើថានៅមានឧបាទានអីអីហ្នឹងក៏ជា ព្រះអនាគាមិបុគ្គលទៅអាហ្នឹងគឺភិក្ខុទាំងឡាយដែលនិមន្តតាមព្រះដែលមានភាកទៅច្រើន ណាស់ណាគឺនៅពេលដែលព្រះអង្គទ្រង់យាមទៅកាន់កៃដាគិរីនិគមហ្នឹងគឺភិក្ខុទាំងឡាយច្រើនព្រះអង្គ វិខទាំងឡាយច្រើនព្រះអង្គនឹងឯងដែលទន់ភ្លន់ប្រតិបត្តិតាមព្រះអង្គទៅក្រំទៅថាភិក្ខុពីរអង្គនឹងឯងគឺយ៉ាប់ទាំងយ៉ាប់គឺអាសិជិបណបសកៈហើយនឹងចំណោមឆាប់ពកិយៈអីអីហ្នឹងរហូតដល់មានការវាយណាវាយគ្នាឆ្លោះគ្នាជាមួយនឹងវិខុសង្ឃទាំង នឹងឯង6អង្គនឹងគឺថាព្រួតវៃវិខអង្គដតីដតីទៀតផងទៀតមាន នៅក្នុងវិន័យមាននៅក្នុងបសោតហ្នឹងគឺយ៉ាប់អញ្ចឹងដូច្នេះគឺថានៅ ក្នុងសេចក្តីនេះខ្ញុំកណា រំលឹកសេចក្តីនៃពធត្រង់ដែលថាយើងដើម្បី កុំឲ្យឆ្ងល់ថាមិនបានខ្ញុំរស់នៅចិត្តតែលំបាកតានតឹងចង្អៀតចង្អល់អីអញ្ចឹងថា បើយើងសួរជីវិតរបស់យើងណាជីវិតនឹងឆ្លើយប្រាប់មកថាមកអំពីមកពីយើងនឹងឯងមិនចេះរស់នៅជាមួយ នឹងរបស់ដែលងាយងាយរស់តែរបស់អត់រស់តែរបស់យ៉ាប់ អីអញ្ចឹងឡើយជីវិតហ្នឹងវាមិនចេះតែមានអ្វីអ្វីតាមសេចក្តីប្រាថ្នាគ្រប់គ្រាគ្រប់ពេលវេលាទេ យើងតើតែរៀនរស់នៅ ជាមួយនឹងអ្វីអ្វីដែលងាយងាយនៅក្នុងជីវិតហ្នឹងអញ្ចឹងបានយើងរស់នៅសบายសบายជាមួយគ្នានឹងបញ្ញា ដែល បានចូលទៅដឹងអ្វីអ្វីដែលជាការពិតក្នុងជីវិតយើងរស់នៅដូចយើង ពីក្មេងយើងសบายចូលសាលារៀនអញ្ចឹងណា ឬអត់ខ្វល់ទេម៉ែឪមានក្រអីមិនតន់ដឹងមានមិនក្រមិនអីទេដឹងតែឲ្យតែបានទៅរៀននឹងឯងសុំប្រាក់មួយរៀលមួយរៀលអាហ្នឹងតែមួយរៀលហ្នឹងបាននំប៉័ងត្រីខមួយកណាត់ដែរចំនួនដើមហ្នឹងចឹងបានមួយរៀលហ្នឹងបានហ្នឹងឯងអត់មានចេះលំបាកចិត្តខ្វល់តែម៉ែឪក្រឬក៏រឿងអីរឿងអីអត់ទេនៅ ពីតូចហ្នឹងអញ្ចឹងចឹង រធំទៅបានចេះគិតខ្វល់អនាគតអីអីផ្សេងផ្សេងប៉ុន្តែឥឡូវដល់ពេលយើងចូលមកក្នុងវធូយើងគិតពីបច្ចុប្បន្ននឹងដូចដូចនៅក្មេងក៏គិតពីបច្ចុប្បន្នដែរប៉ុន្តែបច្ចុប្បន្នតាមលងងលងងរបស់ក្មេងតាមយើងហ្នឹងណាដល់តែពេលធំពេញវ័យរៀបការមានប្តីមានប្រពន្ធអាហ្នឹងបានចេះគិតអនាគតដល់តែពេលចាស់ទៅបានត្រឡប់មកគិតរឿងអតីតកាលវិញណាពីកាលពីកាលពីកាលហ្នឹងរហូតដល់ទៅវែង ច្រឡំស្មានតែរឿងអតីតកាលហ្នឹងឥឡូវឥឡូវអីចឹងទៅទៀតទៅអាហ្នឹងឯងប៉ុន្តែដល់តែយើងបានប្រព្រឹត្តធម៌យើងមកគិតបច្ចុប្បន្នដូចក្មេងអញ្ចឹងប៉ុន្តែដោយបញ្ញាបច្ចុប្បន្នញ្ញយោធម្មំតដ្ឋតដ្ឋវិបស្សតិអសង្ហេរੰអសង្កបាំងតាំងវិធាមនុព្រូអាយេគឺថាវិបស្សនាឃើញធัวបច្ចុប្បន្នបណ្ណាប៉ុណ្ណឹងយ៉ាងណាយ៉ាងហ្នឹងមិនរសេមរសាមដោយសកាយៈទិដ្ឋិ នឹងឯងទាំងចម្រើននៅវិបស្សនា រហូតដល់ទៅចម្រើន ផលសមាបត្តិដែលមានព្រះនិព្វានជាអារម្មណ៍រៀនរស់នៅឲ្យជាសុខជាមួយនឹងធัวបច្ចុប្បន្នជាមេរៀនដែលយើងរៀនទៅវាមានសេចក្តីសុខធម្មតានៃជីវិតដល់ពេលបានចេះដឹងទៅ យើងកាន់យកនៅសច្ចៈរស់ហ្នឹងដែលព្រះអង្គត្រាស់ថា កាយេនជេវៈបរមង្គសច្ចੰសច្ឆេករោតិអានឹងចូលដល់លោកកតរៈណាប៉ុន្តែយើងចាប់ផ្ដើមពីការសិក្សានឹងទៅ ដោយការអប់រំបញ្ញា គឺថាមានការចូលទៅដឹងបរមង្គសច្ចੰនឹងគឺបរមសច្ចៈសេចក្តីពិតគឺជាបរមត្តធម៌រហូតដល់ទៅនិព្វានសច្ចៈនឹងឯងហៅថាបរមសច្ចៈនឹងអញ្ចឹងក្នុង ឱកាសនៃពេលវេលាខ្ញុំមិនណាសូមចឹងប្រាក់បុជាពធហ្នឹងសំគួរសម្រាប់ប្រសង់ទាំងហើយនៅនឹងកត្យកាកៈចាស់ប៉ុននឹងស្រាប់ហើយសូមកណាគុណចាស់មុនប្រើប្រាស់ត្រួតត្រងពុទ្ធសាសនារហូត អកាជាអង្វែង ទៅការសម្ដែងធម៌ក៏សំគួរនៅ ពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង